13នាក់បងប្អូនណា13នាក់ហើយហ្នឹងហើយអូខេបាទ13នាក់ហើយហ្នឹងហ្នឹងហើយបើជាដូចចង់មានបញ្ហាដែរផេកយើងណាហ្នឹងហើយអាចឡើងមួយផ្លែតហើយវាបាត់ទៅវិញបាទចម្លែកមែនតើឡើងដល់ជិត20នាក់ហើយបាត់ទៅវិញ អូខេបងប្អូនឮច្បាស់ហើយបងប្អូនឮសំឡេងខ្ញុំច្បាស់ទេបាទហ្នឹងហើយខ្ញុំមានផ្លែកអីតាណាទេបងប្អូនថ្ងៃហ្នឹងហ្នឹងហើយផ្លែកអីតាណាទេបងប្អូនហ្នឹងហើយថ្ងៃនេះថ្ងៃកាត់សក់បាទថ្ងៃកាត់សក់បកកសេរីណាថ្ងៃដំបូងបំផុតដែលខ្ញុំកាត់សក់ជាផ្លូវការបាទហ្នឹងហើយកាត់សក់ជាផ្លូវការហើយថ្ងៃនេះមើលបងប្អូនមើលចំហៀងមើលអីមើលបាទ ហ្នឹងហើយបើចម្រៀងខ្ញុំខ្ញុំសិតអត់ដូចជាងដែលគេកាត់គេសិតឲ្យឥឡូវវាសិតអត់តដូចបាទហ្នឹងហើយចាំមើលចាំរៀនធ្វើឲ្យដូចអូខេហ្នឹងហើយជួយចែកចាយម្នាក់មួយបងប្អូនណាហ្នឹងហើយឥឡូវយើងបាន16នាក់បងប្អូនណា នៅតែ4នាក់ទេបាន20នាក់ហើយសូមចូលមកបាទចូលមកមកគ្រប់ចំនួន20មកចាំទៅវិញបាទហ្នឹងហើយសូម ព្រោះប្រធានបទថ្ងៃនេះសង្ឃឹមតបងប្អូនក៏បានដឹងខ្លះដែរបាទនៅសល់ម្នាក់ទៀតបាទសូមម្នាក់ទៀត20បាទអត់តែម្នាក់ទេបាទហ្នឹងហើយអឺហ្នឹងហើយសូមឡើងមកបងប្អូនរស់រាន់មកបងប្អូនហ្នឹងហើយចូលមកមើលមកផ្លេតបងប្អូនហើយចាំត្រឡប់ទៅវិញធ្វើកិច្ចការងារផ្សេងផ្សេងបាទអូខេអរគុណបាទជាបឋមខ្ញុំកណាសូម ខ្ញុំបាទខំបណ្ណាសូមថ្វាយគុំចំពោះព្រះសង្ឃគ្រប់ព្រះអង្គជុំវិញពិភពលោក ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លា ពីចម្ងាយហើយសូមគោរពពុកម៉ែវាមីងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់គ្នាដោយសេចក្តីរលឹកដោយសេចក្តីរាប់អានថ្ងៃនេះខ្ញុំកណាខ្ញុំបាទបាននាំមក នៅប្រធានបទមួយ មានចំណងជើងថាលក្ខណៈសម្បត្តិ ពិសេសរបស់សមស៊ីនៅក្នុងពុបហេតុសង្គ្រោះជាតិមាតុភូមិខ្មែរយើង បាទហ្នឹងហើយប្រធានបទនេះខ្ញុំធ្វើការចែករំលែកនៅក្នុងរាត្រីនេះនៅក្នុងរាត្រីនេះផងដែរគឺជារាត្រីថ្ងៃសុក្របាទហ្នឹងហើយព្រឹកថ្ងៃសុក្រប៉ុន្តែខ្ញុំនេះគឺរាត្រីថ្ងៃសុក្របាទថ្ងៃសុក្រ7កើតខែចែកឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី1 ទី8បងប្អូនណាទី8ខែមេសាឆ្នាំ2022ណាមួយប្រព្រិចភ្នែកទេបងប្អូនណាពេលវេលាលឿនមែនតើហ្នឹងហើយចូលខែមេសាឥឡូវជាងមួយទឹកទៀតហើយចឹងពេលវេលាมันអាចរងចាំនរណាម្នាក់បានទេបាទពេលវេលា គឺមានន័យថាសំខាន់ណាស់ពេលវេលា ជាមាសប្រាក់បាទពេលវេលាជាមាសប្រាក់ដល់ហើយយើងកុំបណ្ដាច់បណ្ដោយពេលវេលាដ៏មានតម្លៃនឹងចេះតែកន្លងផុតទៅបាទទាំងបងប្អូនទាំងរូបខ្ញុំក្តីគឺអ្វីដែលត្រូវធ្វើចំពោះមុខ គឺចូលរួមធ្វើចូលរួមបំពេញបាទចូលរួមបំពេញតែម្ដងកុំបង្អែមអង្គថាអូចាំពេលស្អែកចាំខាងស្អែកចាំសប្ដាហ៍ក្រោយខែក្រោយឆ្នាំក្រោយអីគឺបានន័យថាវាអត់មានអ្វីទៀងទាត់ថិតថេរទេគឺវាប្រែប្រួលសូម្បីតែពេលវេលាក៏ប្រែប្រួលដែររឿងអីដែលថាអាយុជីវិតរបស់យើងណាសេចក្តីស្លាប់របស់យើងមិនប្រែប្រួលទៀងណាស់ណារឿងប្រែប្រួលនោះគឺទៀងតែនឹងប្រែប្រួលហើយទៀងតែនឹងវិនិច្ឆ័យបាត់បង់ទៅវិញជាធម្មតា ចំណុចនេះហើយដែលខ្ញុំកណាខ្ញុំបាទចង់ធ្វើការចែករំលែកនៅជំនាញចំណេះដឹងក៏ដូចជាបទពិសោធន៍ខ្លះខ្លះហើយក៏ដូចជាការ research ស្រាវជ្រាវឃើញនៅគេហៅថាព្រឹត្តិការណ៍ប្រតិបត្តិព័ត៌មានក្នុងសង្គមផ្សេងផ្សេងហ្នឹងមកចែករំលែកបងប្អូនបាទហើយខ្ញុំមែនតើទៅគឺចូលចិត្ត live លក្ខណៈ debate talk show នឹងម្នាក់ឯងដូចជារៀងស្រួលនឹងសំឡេងក៏ច្បាស់ហើយឮហើយមើលឃើញខ្លួនឯងច្បាស់ មិនមិនមិនគេថារបៀបថាមិនព្រាលព្រាលមិនក្លាប់ចាក់អីរូបទេណាខ្ញុំមើលទៅខ្ញុំស្ដាប់ខ្ញុំដឹងបាទតែអញ្ចឹងដូចថាមានអារម្មណ៍ចង់និយាយមែនតើតែបើនិយាយក្នុងលក្ខណៈទៅយកគេថា link steam yard យកមកនិយាយខ្ញុំដូចជា មើលខ្លួនឯងដូចជាអត់ច្បាស់ហើយនិយាយទៅមិនដឹងថាខ្លួនឯងនឹងនិយាយបានច្បាស់ឬយ៉ាងណាហ្នឹងសូមសូមបើកមួយកញ្ចក់ជម្រាបចែកជូនបងប្អូនហ្នឹងហើយ ហើយជាធម្មតាឃើញការ live របស់ខ្ញុំម្នាក់ឯងឃើញបងប្អូនចូលមើលច្រើនបាទ live ក្រោយពី live ចប់នឹងគឺជាង1000អ្នកអី2000អ្នកហ្នឹងមើលបាទហ្នឹងហើយមើលរួច ពេលដែលខ្ញុំនិយាយ1ម៉ោង1ម៉ោងជាងហ្នឹងគឺមានដល់ទៅ 2k 1k ជាងអីហ្នឹងទៅបាទនេះហើយគឺបានសក្តីថាជាការស្រឡាញ់ពេញចិត្តជាការគ្រប់គ្រងណាជាការលើកទឹកចិត្តពីបងប្អូនជនរួមជាតិខ្មែរយើង ទាំងក្នុងប្រទេសក៏ដូចជាជំនួយពិភពលោកគឺគ្រប់គ្រងចង់ស្ដាប់នៅនៅសម្លេងរបស់ខ្ញុំ នៅនៅគេថាវិចាររបស់ខ្ញុំថ្លែងទៅកាន់បងប្អូនជនជាតិខ្មែរបាទជនជាតិខ្មែរនៅជុំវិញពិភពលោកហើយជាពិសេសគឺបងប្អូនយើងនៅកម្ពុជាស្មាននេះគឺពេលព្រឹកបាទអរុនសួស្តីបងប្អូនទាំងអស់គ្នានៅស្រុកខ្មែរហើយនឹងឯងសូមជូនដំពរប្រកបមុខរបរទទួលទានអីបានជោគជ័យគ្រប់គ្នាហើយធ្វើដំណើរតាមផ្លូវ បាទទៅជីចិត្តជីកាយសូមឲ្យប្រកបដោយសុខសวัสดิភាពល្អបងប្អូនណាសុខសวัสดิភាពល្អហើយសំណាងល្អហើយទទួលនៅគេថាបានជោគជ័យនៅការងារដែលបងប្អូន មានបំណងបងប្រាថ្នាក្នុងការ ធ្វើកិច្ចការងារទាំងនោះបាទហើយ ខ្ញុំកណ្ដាស់ខ្ញុំបាទដើម្បីកុំឲ្យពេលវេលាកន្លងផុតទៅច្រើន បាទខ្ញុំនឹងបង្វែរមកកាត់ប្រធានបទយើងតែម្ដងបងប្អូនប្រធានបទថ្ងៃនេះគឺខ្ញុំនិយាយអំពីអឺ លក្ខណៈសម្បត្តិពិសេសរបស់លោកសំរស៊ីក្នុងពពហេតសង្គ្រោះជាតិមាតុភូមិកម្ពុជាយើងបាទនេះហើយគឺជាប្រធានបទមួយដែលខ្ញុំតែតែផ្សារភ្ជាប់ ទៅលើវិរភាពរបស់លោកប្រធានសមរស៊ីក៏ដូចជាកម្មវិធីរបស់គេហទំព័ររបស់ផេកវិរភាពសមរស៊ីដែលគាត់មានបំណងមានគោលដៅគឺចង់ហៅថាផ្សព្វផ្សាយ ចង់បញ្ជ្រាបនៅចំណេះដឹង ទូទៅផ្សេងៗជាពិសេសគឺចង់បញ្ជ្រាបនៅប្រវត្តិរូបក៏ដូចជាប្រវត្តិនៃការតស៊ូប្រវត្តិការងារនៅក្នុងជីវិតនយោបាយរបស់លោកប្រធាន ស្ដីទីសមរស៊ីទាំងអស់គ្នាបាទហេតុនេះហើយបានខ្ញុំកណាខ្ញុំបាទជាគេហៅថាជាគេហៅថាសហសេវកក៏ដូចជាសហការីរបស់លោកប្រធានមួយរូប ដែលខ្ញុំបានសិក្សាតាមដានហើយខ្ញុំបានស្គាល់ច្បាស់ពីប្រវត្តិរបស់គាត់បាទហើយយកចំណេះដឹងដែលខ្ញុំបានដើរកត់ត្រាដើរតាមគាត់ហើយខ្ញុំបានសិក្សាពីគាត់នឹងបានដឹងហើយយកមកចែករំលែកដល់ជនរួមជាតិខ្មែរយើងទាំងក្នុងប្រទេសក៏ដូចជាជុំវិញពិភពលោកដើម្បីបាន ធ្វើជាបទពិចារណាហើយដើម្បីបានជាចំណេះដឹងហើយជាពិសេសគឺជាគំរូបាទជាគំរូដ៏ល្អសម្រាប់បងប្អូនយើងទាំងអស់គ្នាយើងដឹងហើយថា លោកប្រធានស្ដីទីសមាស៊ីគឺជាវីរៈជននយោបាយមួយរូបជាវីរៈកុលបុត្រខ្មែរស្នេហាជាតិមួយរូប ដែលប្រជាពលរដ្ឋខ្មែរយើងគោរពស្រឡាញ់ទាំងក្នុងប្រទេសក៏ដូចជាជុំវិញពិភពលោកនោះគោរពស្រឡាញ់ឲ្យតម្លៃចំពោះគាត់នឹងយ៉ាងពិតប្រាកដហើយជាពិសេស គឺសំដៅទៅលើបញ្ញវន្តទៅលើអ្នកចេះដឹងទាំងឡាយផ្សេងផ្សេងគឺគេបានឲ្យតម្លៃខ្ពស់ណាស់ទៅលើគេហៅថាទៅលើវីរភាព ទៅលើការលះបង់របស់លោកប្រធានក្នុងបបហេតុគឺថាជាតិមេត្តភូមិក្នុងបបហេតុដើម្បីសិទ្ធិសេរីភាពយុត្តិធម៌ក៏ដូចជាលទ្ធិជាតិបតៃនៅកម្ពុជានឹងគឺគេបានផ្ដល់តម្លៃបាទគេបានគេថាសរសេរសារណា គេបានចេញនៅសារណាចេញនៅវិចារក៏ដូចជាចេញនៅកំណត់ច្បល់ក្នុងការចូលរួមថែរក្សាការពារនៅបដកដល់មានតម្លៃមិនដករស់រស់ គឺបានន័យថានៅ ធនធានដ៏មានតម្លៃសម្រាប់កម្ពុជាគឺលោកប្រធានស្ដីទីសមរាស៊ីរបស់យើងនេះបាទហើយមានដែរចំនួន មនុស្សគេហៅថាមានជនអកតេមួយចំនួនដែរដែលគាត់តែងតែគេហៅថានិយាយប្រមាថមាក់ងាយរិះគន់ទៅលើគេហៅថាការដឹកនាំរបស់គាត់ ទៅលើសមត្ថភាពទៅលើការចូលរួមក្នុងជីវភាពនយោបាយរបស់គាត់ដូចជាដើមប៉ុន្តែយើងមិនធ្វើទេនៅក្នុងសង្គមមនុស្សវាមានអ្នកស្រឡាញ់វាមានអ្នកស្អប់វាមានអ្នក ចូលចិត្តយើងមិនចូលចិត្តយើងវាជារឿងធម្មតាទេណាដោយប្រពុតបរមគ្រូជាម្ចាស់នៃយើងក៏ព្រះអង្គលោកក៏សំដែងដែរធម្មតាទេគឺការបានន័យថាគឺអាស្រ័យទៅលើអបរិស័យសัตว์សត្វខ្លះគេមានអបដិស័យជាមួយយើង គេគេស្រឡាញ់គេគ្រប់គ្រងយើងហើយសត្វខ្លះគេអត់មានបដិស័យជាមួយយើងចឹងទៅដោយសារការខ្សែគប់ជាមួយជនពីលខ្សែគប់ជាមួយជនទូរយោខ្សែគប់ជាមួយជនដែលបំផ្លិចបំផ្លាញជាតិខ្សែគប់ជាមួយជនបដិការ វេទនាផ្ដាច់ការឲ្យលំអៀងដោយលៀបសការៈផលប្រយោជន៍លួងលក់នៅក្នុងលៀបក្នុងសការៈទូនីតិអីផ្សេងផ្សេងហ្នឹងគឺបរិថាតែងតែមើលមនុស្សល្អក្នុងផ្លូវវិជ្ជមានតែងតែមើលស្រាលចំពោះមនុស្សល្អបាទមើលរំលង មនុស្សល្អចិត្តចឹងមើលរំលងមេដឹកនាំល្អហ្នឹងហើយមនុស្សហ្នឹងគឺបានន័យថាគេកំពុងតែឆ្លុះវែងក្នុងលៀបសការៈដឹងគេធ្វើមិនដឹងឮគេធ្វើមិនឮយល់គេធ្វើមិនយល់ជាដើមណាដោយសារអីដោយសារតែផលប្រយោជន៍ដោយសារតែលៀបសការៈរបស់ពួកគេហ្នឹង មិនអ្វីទេទោះជាមានការយល់ឃើញរបៀបណាក៏ដោយអានោះគឺជាទស្សនៈបាទជាទស្សនៈជាការយល់ឃើញរបស់គេរៀងរៀងខ្លួនយើងយល់ឃើញតាមអ្វីដែលយើងសិក្សារៀនសូត្រតាមអ្វីដែលយើងប្រមាលមើលយើងយើងយើងរស់នៅជាមួយគាត់សិក្សាពីគាត់យើងយល់ច្បាស់ពីពីពីរូបភាពពីក៏ដូចជាការលះបង់របស់គាត់នឹងយ៉ាងយ៉ាងច្បាស់អត់មានបុគ្គលណាមកមក បន្លែបន្លំមក បង្ខូចបង្កាច់បង្ខូចបានទេ បាទបង្កាច់បង្ខូចបានទេដោយបញ្ញវន្តបណ្ឌិតយើងមួយចំនួនគាត់គាត់គាត់គាត់លើកឡើងអញ្ចឹងថាបុគ្គលពីររូបអ្នកនយោបាយពីររូបដែលសំខាន់សំខាន់នៅកម្ពុជាគឺមានលោកហ៊ុនសែនមានលោកសំរងស៊ីហ្នឹងបាទមានលោកហ៊ុនសែននិងសំរងស៊ីហ្នឹងគឺពីររូបហ្នឹងហើយគឺមានអ្នកខ្លះប៉ះប៉ះទៅរលាយប៉ះទៅរលួតប៉ះទៅរលាកប៉ះទៅអីរលួយអីហ្នឹងគឺ យើងដឹងច្បាស់ហើយ អ្នកណាដែលដែលដែលរិះគន់សមរស៊ីដែលតែតែនិយាយខុសការពិតពីសមរស៊ីនឹងគឺបកគលទីបញ្ចប់គឺរលាយកិត្តិយសគេឈ្មោះខ្លួនឯងរសាបសូន្យក្នុងគេហៅថាក្នុងជីវភាពនយោបាយក្នុងផ្លូវនយោបាយរបស់ខ្លួននោះគឺលែងមានអ្នកគ្រប់គ្រងលែងមានអ្នកចូលរួមលើកទឹកចិត្តលែងមានអ្នកគេហៅថា ដើរជាមួយខ្សែគប់ជាមួយជាដើមក៏ក៏មានដែរបានន័យថាវារលាយវារលត់ទៅតាមនឹងបាទរលាយរលត់ទៅតាមនឹងឲ្យតែរិះគន់សំរស៊ីកាន់តែច្រើនគឺបើន័យថាភាពបរាជ័យរបស់ខ្លួននោះក៏កាន់តែច្រើន ហើយដូចជា កំពុងតែក៏ហៅថាយកចបទៅជីកក៏ហៅរំដៅកប់ខ្លួនឯងចឹងកប់ខ្លួនឯងទាំងរស់នឹងឃើញបុហិតបុគ្គលដែលតែតែងតែវាយប្រហាប្រមាថមើងាយ ប្រឆាចពីការពិតចំពោះលោកវីរលោកប្រធានស្ដីទីសមរស៊ីនឹងឃើញថាវាជាការពិតមែនតើនៅក្នុងសង្គមយើងបច្ចុប្បន្នហ្នឹងបងប្អូនឃើញហើយមានអ្នកនយោបាយហ្នឹងដើម្បីបានរៀបសការៈទូនីតិទៅបំរើនយោបាយជាមួយគណៈបកប្រជាជនជាមួយនឹងរបបដឹកនាំទីក្រុងភ្នំពេញអីឃើញពេលដែលចូលទៅ ពេលដែលចូលទៅជាមួយគេហ្នឹងគឺគេតតចោល គេមិនប្រើណាគេមិនប្រើរហូតដល់ទីបញ្ចប់ទៅគឺគេបដិញ ក្បាលចេញចឹងទៅគេដូចជាទិញខោអាវទិញសម្លៀកបំពាក់នៅទីផ្សារទិញឲ្យគេយកទៅបោះចោលគៀនជាងចឹងទៅវាអន់ជាងសัตว์ធាតវត្ថុអីផ្សេងផ្សេងទៅទៀតណាវាคล้ายទៅជាមនុស្សคล้ายទៅជាឧបករណ៍សម្រាប់គេប្រើប្រាស់តែម្ដងមកកាលប៉ុណ្្នឹងទេ អាហ្នឹង វាបានន័យថាយើងខ្លួនយើងជាមនុស្សតែយើងធ្វើតម្លៃជាមនុស្សឲ្យធ្លាក់ចុះឲ្យអន់ថយអន់ជាងសម្ភារៈអន់ជាងអីផ្សេងផ្សេងហ្នឹងវាបានន័យថាវាអត់មានតម្លៃទេក្នុងនាមជាមនុស្សបាទអញ្ចឹងហើយបានជាដូចបណ្ឌិតបញ្ញវន្តបណ្ឌិតសេនស៊ូរីជាដើមគាត់លើកឡើងថាបុគ្គលអិសរាជជននយោបាយពីររូបគឺហ៊ុនសែននិងនិងសំរស៊ីនេះគឺប៉ះរលត់ប៉ះរលាយណាប៉ះរលត់ប៉ះរលាយអញ្ចឹងនេះហើយដែលដែលខ្ញុំ ចង់លើកឡើងពីចំណុចនេះដល់ចែកចម្លែកដល់បងប្អូនជនរួមជាតិទាំងអស់គ្នាឥឡូវនេះយើងចូលមកលក្ខណៈសម្បត្តិណាពិសេសរបស់លោកអឺប្រធានស្ដីទីសមរស៊ីបាទប្រធានស្ដីទីសមរស៊ីហើយចំណុចទី1ខ្ញុំលើក ពីចំណុចទី1ទី1គឺមានលក្ខណៈពិសេសសម្បត្តិពិសេសរបស់គាត់ទី1គឺសមត្ថភាពបងបងប្អូនណាសមត្ថភាពគាត់គឺគាត់មានសមត្ថភាពខ្ពស់បាទសមត្ថភាពខ្ពស់បើ បើយើងប្រៀបធៀបជាមួយនឹងអិសរជននយោបាយផ្សេងផ្សេងគឺគាត់មានសមត្ថភាពខ្ពស់បាទមានចំណេះដឹងខ្ពស់បាទចំណេះដឹងខ្ពស់ចំណេះដឹងគាត់បងប្អូនមួយចំនួនប្រកាសជាដឹងហើយបងប្អូន មួយចំនួនក៏មិនដឹងដែរឃើញតែគាត់ជាអ្នកនយោបាយជើងចាស់ជាអ្នកនយោបាយមួយដែលគេហៅថា មានបទពិសោធន៍ក្នុងការចូលរួម ក្នុងជីវភាពនយោបាយប្រកួតប្រជែងនៅក្នុងរបបដឹកនាំក្រុងភ្នំពេញហ្នឹងជាមួយរបបដឹកនាំក្រុងភ្នំពេញហ្នឹងគឺឃើញថាគាត់នឹងមានភាសាចាស់ជាងគេបាទចាស់ជាងគេប៉ុន្តែបើយើងផ្អែកទៅលើចំណេះដឹងរបស់គាត់ក៏គាត់មានចំណេះដឹងខ្ពស់បាទគឺគាត់បានរៀនបញ្ចប់គាត់បានរៀនចប់នៅគេហៅថាថ្នាក់អនុបណ្ឌិតធុរកិច្ចបាទនៅប្រទេសបារាំងហ្នឹងដែលសាលាគាត់រៀនហ្នឹងមានឈ្មោះថា មានឈ្មោះថា Fontaine បាទ Fontaine de Bleu Fontaine Bleu ហ្នឹងហើយបងប្អូននៅបារាំងប្រហែលជាអាចស្គាល់បាទហ្នឹងសាលាហ្នឹងគឺសាលាល្បីមែនទែនមហាវិទ្យាល័យហ្នឹងគឺល្បីមែនទែនគឺគាត់បានបញ្ចប់នៅអនុបណ្ឌិតធុរកិច្ចបាទហើយមួយទៀតគាត់បានរៀនបញ្ចប់នៅ អនុបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ចបាទអនុបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ចហ្នឹងនៅក្នុង ឆ្នាំ1973បាទហើយ ហើយខាងបណ្ឌិត អនុបណ្ឌិតធុរកិច្ចហ្នឹងឆ្នាំ1980នៅឆ្នាំបន្ទាប់មកទៀតហ្នឹងគឺគាត់បានគេហៅថាគាត់បានបង្កើតនៅទិសដីមួយបាទផ្នែកហិរញ្ញវត្ថុទិសដីមួយហិរញ្ញវត្ថុហ្នឹងគឺមកទិសដីមួយតកតងនឹងទីផ្សារភិហ៊ុនបាទគាត់បានរកឃើញនៅទិសដីនឹងមួយរហូតដល់គេហៅថារហូតដល់សាលាពាណិជ្ជកម្ម ធុរកិច្ចទៅនឹងពាណិជ្ជកម្មប្រទេសបារាំងគេយកទៅដាក់ក្នុងសាលាគេហ្នឹងដើម្បីឲ្យកូនសិស្សសិស្សនិស្សិតហ្នឹងយករៀនសូត្រតាមបាទរៀនសូត្រពីទ្រឹស្ដីរបស់លោកប្រធានស្ដីទីសាមាស៊ីហ្នឹងតកតូនទៅនឹងការគ្រប់គ្រងទីផ្សារពីហ៊ុនបាទទីផ្សារពីហ៊ុនហ្នឹងឃើញថាចំណេះដឹងហ្នឹងបើយើងយើងប្រមើលមើលនៅក្នុងស្រុកខ្មែរយើងបានន័យថាមានអ្នកតិចណាស់ណាមានមានខ្មែរយើងតិចណាស់ដែលគាត់មានជំនាញខាងគ្រប់គ្រងធុរកិច្ចបាទគ្រប់គ្រងធុរកិច្ចជាពិសេស គឺការបង្កើតនៅទ្រឹស្ដីទីផ្សារពីហ៊ុនហ្នឹងគឺយើងធ្លាប់តែលឺប៉ុន្តែមិនដឹងថារបៀបនីតិវិធីនៃការ ធ្វើ ការបង្កើតទីផ្សារពីហ៊ុននោះរបៀបម៉េចទេបាទហើយខ្ញុំកាលដែលនៅរៀនខ្ញុំលឺតែប៉ុនប៉ុនប៉ុនប៉ុនជាភាសាអង់គ្លេសហ្នឹងប្រែមកថាទីផ្សារពីហ៊ុនហ្នឹងគឺខ្ញុំធ្លាប់តែលឺទេប៉ុន្តែខ្ញុំមិនដឹងថា ស៊ីជំរឿថាយ៉ាងណាទេតកតទៅនឹងទីផ្សារពីហ៊ុនឯងឃើញតែរបៀបនៃការទិញភាគហ៊ុនទិញអីនៅលើទីផ្សារហ្នឹងប៉ុន្តែឲ្យដឹងថាការប្រែប្រួលទីផ្សារភាគហ៊ុនការចូលរួម ទីផ្សារភាគហ៊ុនចំណែកយ៉ាងណាយ៉ាងណីហ្នឹងគេឲ្យយើងចំណេញឲ្យមានយើងមានទទួលបានអត្ថប្រយោជន៍ក្នុងនាម ក្នុងនាមអតិថិជន ក្នុងនាមអ្នកដែលមានភាគហ៊ុនហ្នឹងខ្ញុំអត់ស៊ីជំរឿទេរឿងហ្នឹងបាទហើយចំណុចនេះឲ្យដល់ខ្ញុំចង់ទាញចំណាប់អារម្មណ៍តទៅនឹងចំណេះដឹងរបស់គាត់បាទគឺគាត់មានចំណេះដឹង ខ្ពង់ខ្ពស់មែនតែនបាទហើយក្រៅតែពីរឿងផ្នែកខាងធុរកិច្ចសេដ្ឋកិច្ចគឺគាត់បានរៀនបាទគាត់បានរៀនខាងផ្នែកច្បាប់ទៀតបាទខាងគាត់ចេះខាង ច្បាប់បាទអញ្ចឹងគ្រប់គ្រាន់ណាស់សម្រាប់អ្នកនយោបាយដែល មានជំនាញទាំងសេដ្ឋកិច្ចទាំងទាំងច្បាប់ទាំងអីផ្សេងផ្សេងហ្នឹងគឺបានន័យថាវាជាដើមទុនដែលមិនចេះរីងស្ងួតបាទជាដើមទុនដែលមិនចេះរីងស្ងួតហើយធ្វើនយោបាយមានភាពប្រកបនិយមខ្លួនឯង មិនចាំបាច់អ្នកណាមកចង្អុលទឹះបង្ហាញទឹះថាគួរធ្វើយ៉ាងនេះគួរធ្វើយ៉ាងនោះអីចំពោះគាត់ គឺអត់ទេបាទគឺគាត់មានគេហៅថាមានមូលដ្ឋានគ្រឹះគឺពលគឺចំណេះដឹងរបស់គាត់នឹងពិតប្រាកដបាទអាហ្នឹងគឺតកតងនឹងចំណេះដឹងទី1ចំណុចទី1ចំណុចទី2គឺសមត្ថភាពរបស់គាត់ បាទសមត្ថភាពទេពកោសលរបស់គាត់នឹងខ្ញុំក៏ធ្លាប់បាន និយាយហើយ កាលពីលើកមុនខ្ញុំក៏ធ្លាប់បាននិយាយដែរតកតងនឹងសមត្ថភាពទេពកោសលរបស់គាត់នឹងគឺ តែទេកុសលភាពដងរបស់គាត់នឹងពីកំណើតមកតែបងរបស់គាត់នឹងបើតែធ្វើឲ្យមានភាពតាក់ទាញធ្វើឲ្យមានចំណាប់អារម្មណ៍ពីអ្នកគមតោពីប្រជាពលរដ្ឋខ្មែរយើងនៅទីនៅទីផ្សេងទៀតគឺបើតែឃើញពីសមត្ថភាពរបស់គាត់នោះគឺបើន័យថាយើងមានភាពជឿជាក់យើងមានមានជំនឿយ៉ាងមុតមមថាគាត់គាត់អាចដឹកនាំនាវាកម្ពុជាបានបាទគាត់គាត់អាចកាន់នាវាកម្ពុជាកាត់ចង្កូតកម្ពុជានោះដើរទៅ ទៅរកកថាទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិមួយការអភិវឌ្ឍក៏ដូចជាការថែរក្សាការពារនៅបូរណភាពទឹកដីក៏ដូចជាការហៅថាអភិវឌ្ឍសេដ្ឋកិច្ចជាតិនឹងបានរីកចម្រើនពិតប្រាកដដោយយើងក៏លេចមើលពីសមត្ថភាពរបស់គាត់អានេះអ្វីដែលខ្ញុំកណាខ្ញុំបាទនឹងចង់ចែករំលែកដល់បងប្អូន ជនរួមជាតិទាំងអស់គ្នាហើយនៅក្នុងសមត្ថភាពរបស់គាត់នេះខ្ញុំឃើញតកតងនឹង គេថាបទពិសោធន៍ការងាររបស់គាត់បាទបទពិសោធន៍ការងាររបស់គាត់នៅក្នុង ឆ្នាំ1992បាទ92ហ្នឹងគឺ92 92 95ហ្នឹងគាត់ធ្វើជាគេហៅថាធ្វើជាសហស្ថាបនិកគណៈបកហ៊ុនស៊ីប៉ិចបាទហើយដល់ពេល92 93ហ្នឹងគឺគាត់ធ្វើជាតំណាងគេហៅជាតំណាង SNC ក្រុមប្រឹក្សាជាតិ បាទជាន់ខ្ពស់របស់កម្ពុជាដែលកើតក្រោយពីកើតក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងពេលនៅអន្តរកាលដែលពុំទាន់មានរាជរដ្ឋាភិបាលដែលពុំទាន់មានព្រះមហាក្សត្រពេលនោះហ្នឹងគឺមាន តែគេហៅថាមានតែ SNC ហ្នឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ហ្នឹងដែលហៅកាត់ថា SNC ហ្នឹងបងប្អូនគឺគាត់ជាសមាជិកមួយរូប នៅក្នុង SNC ហើយតំណាងដល់ខ្ពស់ខ្ពស់របស់ បករណាប្របាទព្រះបរមរតនកោដ្ឋនៅពេលនោះ ហ្នឹងហើយនៅក្នុង92 93 92 95គឺគាត់គាត់ធ្វើជាគេហៅថាជាស្ថាបនិកស្ថាបនិកហ្វុនស៊ីនប៉ិចដល់ពេលនៅក្នុង93ណា93 94 93 94ហ្នឹងគាត់អឺគាត់ធ្វើជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទរដ្ឋមន្ត្រី ដែលលោកអូនពាន់មនីរតធ្វើរាល់ថ្ងៃដែលលោកគៀនឈុនធ្វើកន្លងទៅហ្នឹង គឺកន្លែងហ្នឹងឲ្យទូនីតិជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហ្នឹងគឺជាកន្លែងរបស់លោកប្រធានសំរងស៊ីបាទជាកន្លែងប្រធានសំរងស៊ីដែលគាត់ធ្លាប់ ដឹកនាំជាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហ្នឹងបាទនៅក្នុងរយៈពេលនៃការដឹកនាំរបស់គាត់នឹងបើយើងគិតជាខែវាជាង10ខែបងប្អូនបើគិតជាខែគឺជាង10ខែហើយបើគិតជា ឆ្នាំវិញគឺបានន័យថា វាមួយឆ្នាំជាងដែរបាទមួយឆ្នាំជាងគឺនៅក្នុងខែកញ្ញាណាខែកញ្ញាឆ្នាំ1993នឹងគាត់ធ្វើជាគាត់ចូលធ្វើជារដ្ឋមន្ត្រីបាទដល់ពេលគេដកមកវិញនៅក្នុងឆ្នាំ1994ហ្នឹងបាទ94ហ្នឹងប៉ុន្តែខែដូចខ្ញុំមិនច្បាស់ទេប៉ុន្តែតែក្នុងក្នុងកម្មឆ្នាំ1994ហ្នឹងគេបានដកបាទទូនីតិរបស់គាត់ចេញពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហ្នឹងដោយសារតែ កែមហិច្ឆតារបស់គាត់ដោយសារតែគោលបំណងរបស់គាត់គោលដៅរបស់គាត់គឺគាត់ចង់ clean នៅកម្ពុជាហ្នឹងគឺឲ្យស្អាត បាទចង់សម្អាត កម្ពុជាហ្នឹងឲ្យស្អាតកុំឲ្យមានអំពើពុករលួយកុំឲ្យមានអំពើក៏ហៅថាសូកប៉ាន់ស៊ីសំណោកសូកប៉ាន់អីផ្សេងផ្សេងហើយគាត់ដឹងហើយ ពីប្រភពនៃបញ្ហាពុករលួយនឹងធ្វើឲ្យ បើន័យថាជាតិលិចលួងធ្វើឲ្យជាតិនឹងអន្តរាយធ្វើឲ្យសេដ្ឋកិច្ចជាតិនឹងអន់ថយធ្វើឲ្យជីវភាពប្រជាពលរដ្ឋនឹង គឺមិនធូរធារបានថាកាន់តែក្រទៅក្រទៅលំបាកទៅលំបាកទៅដោយសារតែអំពើពុករលួយនៅក្នុងសង្គមនឹងហើយអំពើពុករលួយនឹងវាធ្វើឲ្យសង្គមនឹងវាมันអាចងើបផុតទេបាទហើយធ្វើឲ្យសង្គមនឹងគឺបានន័យថាវាកើតអំពើនីតិរដ្ឋភាពអំពើក៏ហៅថាចោរកម្មឃាតកម្ម អីផ្សេងផ្សេងហ្នឹងច្រើនណាស់ដោយសារតែកត្តានៃអំពើពុករលួយហ្នឹងប្រហែលមកគាត់នឹងគឺបានស្ទុះស្ទាមែនទែនក្នុងនាមគាត់ជារដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុហ្នឹងគឺគាត់ស្ទុះស្ទាហើយជាពិសេសគឺគាត់បាន កំណែតម្រង់នៅប្រពន្ធកយប្រព័ន្ធការប្រមូលពន្ធហើយនឹងតកតូននឹងពន្ធដាពន្ធកយអីផ្សេងផ្សេងហ្នឹងគឺគាត់រឹតបន្តឹងណារឹតបន្តឹងប្រមូលពន្ធដើម្បីធ្វើម៉េចប្រម៉ែប្រមូលថវិកានឹងចូលជាតិបាទធ្វើឲ្យជាតិនឹងមានថវិកានឹងកើនឡើងច្រើន ហើយបើថាវិការជាតិនឹងមានកំណើនខ្ពស់អញ្ចឹង មានលទ្ធភាពតម្លើងប្រាក់ខែឲ្យមន្ត្រីរាជការណាកងកម្លាំងប្រដាប់អាវុធរបស់យើង បាទនេះហើយគឺជាគំនិតផ្ដួចផ្ដើមដំបូងបំផុតហើយរបស់លោកប្រធានស្ដីទីសមាស៊ីក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជាហ្នឹងរហូតដល់សម័យខ້ອຍៗហ្នឹងបានគេបានជាដើមទុនក្នុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងការដឹកនាំ នៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនឹងហើយគេតំណាយតម្រង់ពន្ធដារគេធ្វើពន្ធដារយ៉ាងណាយ៉ាងណាវាជាបច្ចេកទេសអ្នកអ្នកចំនួនក្រោយក្រោយទៀតហ្នឹងហើយមិនដឹងថាគេធានាបានមិនមានអំពើពុករលួយយ៉ាងណាយ៉ាងណានៅក្នុងស្ថាប័នរបស់គេនោះយើងមិនមិនវាតម្លៃយើងមិននិយាយទេប៉ុន្តែអ្វីដែលយើងនិយាយចង់ផ្ដោតសំខាន់ជម្រាបជូន ដល់បងប្អូនកល្យាណមិត្តជនរួមជាតិទាំងអស់គ្នានៅទីនេះគឺបានន័យថាក្នុងកថាក្នុង ពេលដែលគាត់នៅក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងប្រវត្តិការងាររបស់គាត់បទពិសោធន៍ការងាររបស់គាត់គឺគាត់បានបាទគាត់បានធ្វើកិច្ចការងារដើម្បីសង្គមជាតិនឹងយ៉ាងច្រើនមែនទែនបងប្អូនណានឹងនិយាយពីរឿងកៅ93ដល់94បាទបាទ93ដល់94និយាយពី95 95បងប្អូនណា95 ក្រោយពីគេបានបណ្ដេញគាត់ចេញពីសេដ្ឋកិច្ចគេបាន ដកគាត់ចេញពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយគេបណ្ដេញចេញពីគណៈបកពុនស៊ីពេចមកគាត់ក៏បានចងក្រងជាមួយ នឹងក្រមខ្មែរស្រះអាជាតិយើងអ្នកណាជាតិអ្នកជាតិនិយមអ្នកស្រឡាញ់ជាតិមាតុភូមិអ្នកស្រឡាញ់ភាពស្អាតស្អំអ្នកចង់កណាកំណែតម្រង់ប្រព័ន្ធដឹកនាំរដ្ឋកម្ពុជាកំណែតម្រង់នៅអំពើពុករលួយឬលុបបំបានអំពើពុករលួយនោះគឺបានមកដង្ហែតាមគាត់ បាទដង្ហែជាមួយគាត់ដង្ហែតាមគាត់ឃើញមានថាមកនៅសម័យនោះឃើញមានក្មេងៗច្រើនណាស់ដង្ហែតាមគាត់គាត់ក៏នៅវ័យក្មេងដែរនៅក្នុងឆ្នាំ94នោះគឺលោកប្រធានក៏អាយុនៅតិចតែមិនជាអាយុច្រើនប្រហែលប្រហែលជា40ជាងអីទៅប៉ុណ្្នឹងទេបងប្អូនណា40ជាងឬ50តែប៉ុណ្្នឹងទេបាទពេលនោះគឺមាន កាលថាយុវជន សម័យនោះថាមកចូលរួមដង្ហែតាមគាត់ខ្ញុំនៅចាំដូចជាអាដាម អេងឆៃអៀងរាល់ថ្ងៃនេះដែលគាត់ជាអនុប្រធានគណៈបកសង្គ្រោះជាតិហ្នឹងក៏គាត់បានដង្ហែតាមដើរតាមគំរូវិរភាពរបស់លោកប្រធានស្ដីទីសមស៊ីហើយខ្ញុំឃើញមានយឹមសង្វាន់ហើយមានថ្នាក់ដឹកនាំយើងដតីផ្សេងផ្សេងជាច្រើនរូបទៀតបាទនៅក្នុងនឹងប៉ុន្តែអ្វីដែលខ្ញុំចាំឈ្មោះគឺមានប្រមាណអ្នកហ្នឹងបាទបាននេះមកដង្ហែតាមគាត់ហ្នឹងដើម្បីមកចូលរួមជាមួយគាត់ដោយសារថាការគោរពស្រឡាញ់ទៅលើក៏ហៅថាសមត្ថភាពទៅលើ គេហៅតាមភាពប្រកបនិយមសុចរិតភាពរបស់លោកប្រធាន ស្ដីទីសមរាស៊ីហ្នឹងគឺគាត់មកចូលរួមជាមួយបាទមកចូលរួមជាមួយហើយក៏បានបង្កើតគណៈបកដំបងបំផុតណាដែលចេញពីហ៊ុនស៊ីពេញគឺកើតបង្កើតគណៈបកជាតិខ្មែរបាទគណៈបកជាតិខ្មែរគឺកើតឡើងនៅឆ្នាំ1995បាទកើតនៅក្នុងឆ្នាំ95ហ្នឹងហើយដំណើរការមិនបានប្រមាណទេក៏មានការប្តឹងណាទៀមទា យ៉ាបដិងទៀមទាគណៈបកនឹងយុទ្ធគ្រប់គ្រងអញ្ចឹងគោលបំណងគេគឺដើម្បី ធ្វើយ៉ាងណាកំតិចគណៈបកដែលមិនដាញប្រជាធិបតេយ្យគណៈបកដែលគេមើលឃើញថាជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដគឺគេតាមបំពេញ កំតិចបាទតាមកំតិចគេតាមកំតិចនៅសាកសពឬក៏មិនអោយគណៈបកនឹងមានអធិពលមានកម្លាំងខ្លាំងនៅក្នុងសង្គមកម្ពុជាទេបាទក៏មានការបដិងផ្ដាល់គ្នា បទីងបទូងគ្នាអញ្ចឹងទៅក៏លោកប្រធាន ក៏គាត់បាននឹកឃើញថាកាលណាបដាក់ឈ្មោះផ្សេងគេចេះតែប្តឹងណាគេគេប្តឹងចោតបែបនេះបែបនោះអញ្ចឹងគាត់ក៏សម្រេចចិត្តដាក់ឈ្មោះខ្លួនគាត់បាទបដូរពីគណៈបច្ចេកខ្មែរបដូរមកដាក់ឈ្មោះខ្លួនគាត់គឺគណៈបកសំរស៊ីបាទនៅក្នុងឆ្នាំ98ហ្នឹងបាទនៅក្នុងឆ្នាំ98ហ្នឹងហើយការដែលនៅក្នុងរវាង ចន្លោះនៃឆ្នាំអស់ទាំងដឹង គឺបានបង្កើតគណៈបកជាឈ្មោះថាសំរងស៊ីនឹងមកក៏មានការចូលរួមបោះឆ្នោតបាទនៅលើកដំបូងបំផុតហើយគឺបាន អាសនៈនៅក្នុងរដ្ឋសភាប្រមាណជា15អាសនៈបាទជាដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃការដែលគាត់ដឹកនាំគណៈបកប្រឆាំងហើយគេមើលឃើញថាមានតែគណៈបកដែលដឹកនាំដោយលោកសំរស៊ីនោះហើយជាគណៈបកប្រជាធិបតេយ្យពិតប្រាកដបានជាខ្មែរទូទាំងប្រទេសហើយពេលនោះគឺខ្មែរនៅតាមទីក្រុងទីក្រុងនោះគឺស្គាល់គាត់ច្បាស់ណាស់ប៉ុន្តែបើខ្មែរតាមជនបទអីហ្នឹងខ្លះមិនទាន់ស្គាល់គាត់ទេគ្រាន់តែឮឈ្មោះ ប៉ុន្តែក្រោយមកក្រោយមកទៀតគឺគាត់បានចុះបាទគាត់បានចុះតាមមូលដ្ឋានចុះតាមជនបទអីហ្នឹងជួបប្រជាពលរដ្ឋហ្នឹងគឺធ្វើឲ្យប្រជាពលរដ្ឋស្គាល់គាត់ណាស្គាល់គាត់កាន់តែច្បាស់ដឹងពីតម្លៃនៃការលះបង់របស់គាត់កាន់តែច្បាស់រឿងរឹតតែ ស្រឡាញ់រឿងរឹតតែគោរពរឿងរឹតតែដើរតាមពួកគាត់នឹងមិនមិនខ្លាចញញើតទោះបីជាគេគំរាមកំហែង គេបំផិតបំភ័យ ថាកុំអោយទៅទៅទៅចូលរួមជាមួយគណៈបពប្រឆាំងកុំអោយទៅចូលរួមជាមួយសំរងស៊ីប្រយ័ត្នចាញ់បោកសំរងស៊ីជាដើមនេះសិទ្ធិជាសារនយោបាយដ៏អកសលបំផុតហើយពីសំណាក់គណៈបពប្រជាជនពីរបបដឹកនាំក្រុងភ្នំពេញនឹងតែងតែបន្តុចបង្អាក់តែងតែរៀបរៀងគ្រប់បែបគ្រប់យ៉ាងនឹងចំពោះប្រជាពលរដ្ឋប៉ុន្តែប្រជាពលរដ្ឋគាត់មិនអាចធ្វើតាមការរៀបរៀងរបស់គេបានទេព្រោះបេះដូងឆន្ទៈរបស់គាត់គាត់គោរពស្រឡាញ់នៃប្រជាធិបតេយ្យអ្នកដែលមានសុចរិតភាព ណាពិតប្រកបណាដែលស្អាតស្អំអញ្ចឹងគេរៀបរៀងផ្លូវកាយបានប៉ុន្តែផ្លូវចិត្តបេះដូងខួរក្បាលសតិសម្បជញ្ញៈរបស់គាត់គឺគ្មានអ្នកណាទៅទៅរៀបរៀងបានទេបាទទៅរៀបរៀងបានទេដូចខ្ញុំកណាខ្ញុំបាទក្តីបងប្អូនក្តីគឺទោះគេរៀបរៀងគេហាមឃាត់យ៉ាងម៉េចគេបិទមាត់យ៉ាងម៉េចប៉ុន្តែអាបេះដូងខួរក្បាលហ្នឹងនៅតែគោរពស្រឡាញ់ដោយសារតែឃើញមនុស្សល្អចង់ការពារមនុស្សល្អហើយដូចនៅក្នុងពុទ្ធសាសនា ពុទ្ធលោកសំដែងឲ្យថា ឲ្យយើងខ្សែគប់ជាមួយជនជាបណ្ឌិតខ្សែគប់ជាមួយជនជាសពរោះខ្សែគប់ជាមួយជនដែលគេប្រព្រឹត្តអំពើល្អគេដឹកនាំល្អគេធ្វើល្អឲ្យយើងខ្សែគប់ឲ្យយើងប្រស្រ័យទៅអ្នកតំណងអញ្ចឹងយើងដើរអ្វីផ្លូវដែលយើងដើរនឹងវាអត់ខុសពីមេគានៃព្រះសម្មាសម្ពុទ្ធណាមេគារបស់ព្រះសម្មាសម្ពុទ្ធដែលលោកសំដែងទៅវាអត់ខុសទេ បាទវាអត់ខុសតតែសោះបាទប៉ុន្តែយើងកុំ កុំជឿសម្ដីជន់ពីលធម្មតាជន់ពីលទីគឺវាតែងតែសាបព្រោះនៅសម្ដីគេហៅថាសម្ដីប្រជាវិធិសម្ដីបោកប្រាស់សម្ដីខ្វះការពិតអីហ្នឹងឬក៏សម្ដីគេហៅថាញុះញង់អុចអាលឬក៏ភាសាសម័យឥឡូវគេថាភាសាលៀបពណ៌បាទភាសាលៀបពណ៌សម្ដីលៀបពណ៌និងបង្កាច់បង្ខូចគ្រប់បែបគ្រប់យ៉ាងហ្នឹងយើងក៏ចាប់អារម្មណ៍យើងក៏ខ្វល់អ្វីដែលយើងត្រូវខ្វល់យើងចាប់អារម្មណ៍នោះគឺយើងត្រូវការពារគេហៅថាការពារជនជាបណ្ឌិត មេដឹកនាំជាបណ្ឌិត មេដឹកនាំដែលប្រកបដោយសប្បុរសធម៌មេដឹកនាំដែលមានសុចរិតភាព មេដឹកនាំដែលមានភាពស្អាតស្អំមេដឹកនាំដែលមានសមត្ថភាពមេដឹកនាំដែលមានគុណធម៌នេះហាក់គឺជាអ្វីដែលកតបកិច្ចពលរដ្ឋខ្មែរយើងត្រូវចូលរួមការពារហើយចង់ការពារធានាបាន គឺមានតែយើងចូលរួមជាមួយគាត់បាទចូលរួមជាមួយគាត់បានការពារគាត់បាទហើយបើយើងមិនបានចូលរួមជាមួយគាត់មិន ចូលរួមជាមួយគាត់យើងក៏មិនអាចការពារគាត់បានដែរម្ល៉េះហើយបានជាពលរដ្ឋខ្មែរភិជនគាត់មានការយល់ដឹងបែបហ្នឹងបានគាត់ចូលរួមជាមួយលោកប្រធានស្ដីទីសំស៊ីប៉ុន្តែតែមិនបានជួបគាត់ផ្ទាល់នៅជាមួយគាត់ផ្ទាល់ប៉ុន្តែចូលរួមការពារទៅទៅលើមេរំណំដែលជាបណ្ឌិតមេរំណំដែលមានភាពស្អាតស្អំចូលរួមជាពិសេសគឺចូលរួមនៅក្នុងវិថីនៃអ្នកប្រជាធិបតេយ្យស្រឡាញ់ គ្រប់គ្រងការពារប្រជាធិបតេយ្យហើយចង់បានសេរីភាពយុត្តិធម៌នេះហើយគឺជាជាផ្លូវបាទគឺជាមរតកដែល លោកប្រធានគាត់ចង់បានហើយអញ្ចឹងយើងចង់បានរបៀបហ្នឹងគឺបានន័យថាយើងការពារគាត់យើងស្រឡាញ់គាត់រួចទៅហើយបានសេចក្តីថាបើបងប្អូនចង់ស្រឡាញ់ចង់គ្រប់គ្រងណាចង់ការពារលោកប្រធានគោរពឲ្យតម្លៃលោកប្រធានហើយចង់ធ្វើសក្ការៈឬក៏ផ្ដល់ជាកាដូណាមួយដល់គាត់ គឺយើងធ្វើល្អណាយើងធ្វើល្អដឹកនាំល្អហើយធ្វើជាមនុស្សដែលមានសុចរិតភាពហើយធ្វើជាមនុស្សស្អាតស្អំជាពិសេសស្រឡាញ់សេរីភាពយុត្តិធម៌ហើយចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងសង្គមនឹងដោយតាមរយៈការតស៊ូមតិផ្សេងផ្សេងនេះហើយគឺជាជាការជាការការពារមួយដ៏ប្រសើរថ្លៃថ្លាជាទីបំផុតបាទនេះហើយខ្ញុំលើកឡើងតកតងទៅនឹងប្រវត្តិនៃការងារ សមត្ថភាពក៏ដូចជាប្រវត្តិនៃការងាររបស់គាត់ត្រួសត្រាសខ្លះហើយមកដល់ឆ្នាំ2019 2000ឆ្នាំ98បោះឆ្នោត2003បោះឆ្នោតណាហើយដល់ពេលមក2003យើងដឹងហើយបានបោះឆ្នោតបាន ប្រមាណមកជាង20អាសនៈ26 26 29អីចឹងទៅខូហែណាតាំងពី15មក26 29បាទហ្នឹងហើយបើន័យថាទោះជាត្រូវបាន របបលោកដងក្រុងភ្នំពេញ ត្រូវបាន ណាជួនអកតេឬក៏ជន់ពៀលតាមយាយីរំខានអុកលុកយ៉ាងណាក៏ដោយប៉ុន្តែឆន្ទៈមនសិការរបស់ប្រជាពលរដ្ឋខ្មែរយើងនៅតែបន្តគ្រប់គ្រងគាត់បាទតាំងពី15អាសនៈរហូតឡើងដល់29អាសនៈអានេះប្រវត្តិនៃនៃនៃការតស៊ូរបស់លោកប្រធានស្ដីទីទីសមស៊ីជាមួយនឹងប្រជាពលរដ្ឋខ្មែរយើងជាពលរដ្ឋខ្មែរយើង ជាមួយនឹងជនជាបណ្ឌិតជនជាសពរៈសមស៊ីនឹង គឺបានន័យថាមានប្រវត្តិច្បាស់លាស់ជាក់លាក់បានន័យថាការដឹកនាំរបស់គាត់គឺអត់មានថយក្រោយទេបើយើងធ្វើការនិទុះបើយើងធ្វើការតាមដានបើយើងធ្វើការវាតម្លៃដោយឈលទៅលើក៏ហៅថាសុចរិតភាពត្រឹមត្រូវយើងឃើញថាបានន័យថាគាត់ដឹកនាំ តាំងពីគេថារង្វង់តូចមួយរហូតដល់คลายទៅជារង្វង់ធំតាំងពីមិនទាន់មានការគ្រប់គ្រងធំធេងរហូតដល់មានការទ្រាំទ្រទូទាំងប្រទេសបានន័យថាអត់មានការថយក្រោយទេហើយបើយើងវាតម្លៃ យ៉ាងណាក៏ដោយក៏ក៏ការដឹកនាំរបស់គាត់នៅតែល្អប្រសើរបាទនៅតែ ជាក្តីសង្ឃឹមរបស់ជាពលរដ្ឋខ្មែរជារៀងរហូតបាទរហូតដល់ឆ្នាំ2012មានការរួបរวมគ្នារវាងសម្ព័ន្ធភាពនៃអ្នកប្រជាធិបតេយ្យទាំងពីរគឺសិទ្ធិមនុស្សនិងនិងគណៈបកសមាសីមកបាន មានការបោះឆ្នោតនៅឆ្នាំ2013 28កក្កដា2013ហ្នឹងគឺធ្វើឲ្យមានការផ្លាស់ប្ដូរមួយយ៉ាងខ្លាំងក្លាមែនទែនផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ តែម្ដងបងប្អូនណាក្រោយពីបោះឆ្នោតអាណត្តិទី1 93មករហូតមកដល់អាណត្តិទី5 2013នេះគឺជាការគឺជាការផ្លាស់ប្ដូរមួយជា ប្រវត្តិសាស្ត្របាទជាការផ្លាស់ប្ដូរមួយជាប្រវត្តិសាស្ត្រហើយបាន55រូបបាទនៃសមាជិករដ្ឋសភា ក្រោយពីគេលួចអស់លួចអស់នៅសល់តែប៉ុណ្្នឹង សល់តែ55ហ្នឹងបាទបើគុំតែមានការលួច មានការបន្លំមានការកេងបំបត្តិ គ្រប់បែបគ្រប់យ៉ាងគម្រាមកំហែងហ្នឹងគឺមិនដឹងថាសំឡេងប្រជាពលរដ្ឋខ្មែរគាត់ផ្ដល់សេចក្តីទុកចិត្តផ្ដល់ការគ្រប់គ្រងផ្ដល់នៅការដំណោះស្រាយយ៉ាងណា ខ្លះចំពោះអ្នកប្រជាធិបតេយ្យហ្នឹងគឺយើងឃើញកាន់តែច្បាស់តែម្ដងបាទកាន់តែច្បាស់តែម្ដងនេះឲ្យខ្ញុំគ្រាន់តែលើកឡើង ពីប្រវត្តិសាវបដាខ្លះខ្លះឲ្យហើយយើងដឹងហើយពី2012មក2017គឺលោកប្រធានធ្វើជា គេហៅថាប្រធាននៃគណៈបកសង្គ្រោះជាតិបាទសង្គ្រោះជាតិនេះឲ្យប្រវត្តិទ្រុសទ្រុសនៃការសិក្សាស្រាវជ្រាវក៏ដូចជាការដែលបងប្អូនទាំងអស់គ្នាបានដឹងបាទហើយក្រៅពីរឿងទាំង lain ដែលខ្ញុំគណៈខ្ញុំបានលើកឡើង ពីប្រវត្តិការសិក្សាប្រវត្តិការងាររបស់លោកប្រធានស្ដីទីសមស៊ីយើងគិតថាអូពី2012មកដល់2017នឹងចប់ហើយលោកប្រធានលាឈប់ចេញពីប្រធានគណៈបកចប់ហើយអត់ចប់ទេបងប្អូន ធម្មតាអ្នកប្រជាធិបតេយ្យធម្មតាដែលដែលគាត់មានគោលដៅច្បាស់លាស់ក្នុងការគាត់ថាជួយសង្គ្រោះជួយបំរើការពារជាតិមាតុភូមិរបស់ខ្មែរនោះគឺគាត់អត់បដូរគោលដៅទេបងប្អូនណាអត់បដូរគោលដៅទេហើយគាត់ក៏មិនបោះបង់គោលដៅរបស់គាត់ដែរគាត់ចេញមកក្រៅប្រទេសនឹងក៏ប៉ុន្តែប៉ុន្តែគាត់បង្កើតនៅចលនាបង្កើតនៅសកម្មភាពផ្សេងផ្សេងដើម្បីបន្តការទៀមទា បាទបន្តការទៀមទានៅក៏ហៅថានៅគណៈបកសង្គ្រោះជាតិ ត្រឡប់មកវិញបានទៀមទានៅនីតិសម្បទាទៀមទានៅគេហៅថាសិទ្ធិសេរីភាពរបស់ករណីថាសមាជិករបស់គណៈបកប្រជាជនថ្នាក់ក្នុងគណៈបកប្រជាជនដែលត្រូវបានគេហាមឃាត់គណៈបកសង្គ្រោះជាតិដែលត្រូវបានគេហាមឃាត់មិនអោយធ្វើនយោបាយណា118រូបនឹងគឺទៀមទានៅក្រៅប្រទេសនឹងហើយទៀមទាគណៈបកសង្គ្រោះជាតិវិលត្រឡប់មកវិញអីហ្នឹងគឺបានន័យថាកម្មភាពបើលោកប្រធានស្ដីទីសមាសីធ្វើការងារទូតរយៈពេលប្រមាណ5ឆ្នាំកន្លងមកនេះគឺ 4ឆ្នាំជាងចូល5ឆ្នាំកន្លងនេះគឺมันมันមានការអន់ថយទេហើយក៏มันมันបធូរដៃដែរมันបោះបង់គោលដៅដែរនៅតែបន្តការទៀមទាក៏ការទៀមទាការតវ៉ាការធ្វើកិច្ចការងារជាមួយនឹងទូតជំបរទេសយ៉ាងជិតស្និទ្ធជាទីបំផុតដើម្បីចង់បានការផ្លាស់ប្ដូរចង់បានការអភិវឌ្ឍចង់បានលទ្ធិប្រជាធិបតេយ្យមួយពិតប្រាកដនៅកម្ពុជារបស់យើងនេះហើយខ្ញុំ គណៈខ្ញុំបាទគ្រាន់តែលើកឡើងពីចំណុចខ្លះខ្លះចែករំលែកដល់បងប្អូន ជនរួមជាតិទាំងអស់គ្នានេះហើយចំណុចទី2គឺតកតងនឹងសមត្ថភាពហើយតកតងក្រៅពីសមត្ថភាព នេះគឺតកតងទៅនឹងគុណធម៌បាទចំណុចទី3គឺគុណធម៌របស់គាត់ បើយើងប្រៀបធៀបទៅលើមេដឹកនាំផ្សេងផ្សេងវិញគឺលោកប្រធានស្ដីទីសមតិគាត់មានគុណធម៌បាទគាត់មានគុណធម៌ខ្ពស់មែនទែនបើប្រៀបធៀបជាមួយនឹងមេរណមដតីផ្សេងផ្សេងទៀត គឺគាត់មិនមិនលុះក្នុងអបាយមុខបាទបើនិយាយក្នុងតារបៀបសាសនាគឺគាត់មិនលុះក្នុងអបាយមុខទេមិនមិនមិនចូលមិនលេងស្រីលេងស្រា លបែងខ្សែគ្រឿងស្រវឹងឬក៏គ្រឿងញៀនឬក៏លបែងស៊ីសងអីផ្សេងផ្សេងគឺអត់មានទេបាទអបាយមុខនឹងគឺសូន្យតម្ដងចំពោះលោកប្រធានស្ដីទីសមរស៊ីបាទនេះហើយគឺជាគុណធម៌មួយ ដែលมันអាចកាត់ថ្លៃបានបាទជាគុណធម៌មួយដ៏ខ្ពង់ខ្ពស់បំផុតដែល ធ្វើឲ្យប្រជាពលរដ្ឋខ្មែរគាត់ មានសេចក្តីសង្ឃឹមយ៉ាងមុតមមហើយមានភាពជឿជាក់យ៉ាងយ៉ាងខ្លាំងក្លាជាទីបំផុតទៅលើក៏ហៅថាទៅលើគុណធម៌របស់លោកប្រធានទីទីសមរសីរបស់យើងបាទនេះខ្ញុំគ្រាន់តែលើកចំណុចទ្រុសទ្រុសមកចែករំលែកដល់បងប្អូនជនរួមជាតិទាំងអស់គ្នាយើងបានជាកំណត់ បានជាទុននៅក្នុងការពិចារណានៅក្នុងការដែលយើងគោរពយើងដើរតាមមិនមែនយើងចេះតែដើរតាមដូចក្បីខ្វាក់និងដូចតម្រៃខ្វាក់តម្លាក់ឈួតទេគឺយើងដើរតាមដោយយើងមានកាហៅថាមានចក្ខុវិស័យយើងមានបញ្ញារបស់យើងក្នុងការវិយតម្លៃក្នុងការតាមដានពិតប្រកបមិនមែនចេះតែជឿតាមគេថាហើយមិនមែនចេះតែលឺតាមគេនិយាយដែរបាទឃើញដោយប្រចាក់ ជាក់ច្បាស់នឹងនឹងភ្នែកខ្លួនឯងចម្រាប់បាទនេះហើយគឺជាអ្វីដែលខ្ញុំកណាខ្ញុំបាទចង់ចែករំលែកដល់បងប្អូនជនរួមជាតិទាំងអស់គ្នាបាទជនរួមជាតិទាំងអស់គ្នាហើយក្រៅពីរឿងគុណធម៌សុជីវធម៌សុភាពធម៌នឹងយើងឃើញហើយមានគឺចំណុចមួយទៀតគឺគាត់មានការលះបង់ខ្ពស់បាទការលះបង់ខ្ពស់មែនទែនបើយើងប្រៀបធៀបជាមួយនឹងមេដឹកនាំ នយោបាយផ្សេងផ្សេងគឺគាត់មានការលះបង់ខ្ពស់ហើយលះបង់របស់គាត់គឺជានិច្ចកាលលះបង់ជាអចិន្ត្រៃយ៍តាំងពីគាត់ចូលរួមជីវភាពនយោបាយមកក្នុងនាមអ្នកប្រជាធិបតេយ្យមកគឺគាត់លះបង់បាទគាត់លះបង់បាទលះបង់ទ្រព្យសម្បត្តិលះបង់ពេលវេលាលះបង់អាយុជីវិត បាទលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីពពហេតុសង្គ្រោះជាតិមាតុភូមិបាទនិយាយពីចំណុចទី1រឿងការលះបង់ទ្រព្យសម្បត្តិបាទ តាមដែលខ្ញុំសិក្សាស្រាវជ្រាវនៅអឺរ៉ុបនេះមកគឺលោកប្រធានដីទីសំស៊ីគាត់មានទ្រព្យសម្បត្តិមធ្យមបាទมันជាមានពេកទេហើយក៏មិនជាក្រពេកដែរមធ្យមនៅ ស្រុកបារាំងនៅស្រុកអឺរ៉ុបនេះគឺសំរុំមែនទែនបាទសំរុំមែនទែនប៉ុន្តែគាត់គាត់ចូលរួមក្នុងជីវភាពនយោបាយជាមួយនឹងគណៈបកប្រឆាំងជាមួយគណៈបកភុនសិពេញនោះគឺគាត់បានលក់ទ្រព្យសម្បត្តិមួយចំនួនធ្វើនយោបាយបាទលក់ទ្រព្យសម្បត្តិមួយចំនួនហើយគាត់ធ្វើជារដ្ឋមន្ត្រី បាទគាត់ធ្វើជារដ្ឋមន្ត្រីមួយឆ្នាំជាងទៅមកគឺគាត់អាចយកប្រាក់ខែទេ បាទប្រាក់ខែគាត់បានមកគាត់ប្រវែចូលទៅបាក់គាត់ជួយត្រទ្រង់បាក់គឺគណៈបាក់ហ្វុនស៊ីពេចហ្នឹងបាទគាត់អត់ដែលបើកប្រាក់ខែនឹងមកកាក់ម៉ាស៊ីនយកមកឲ្យប្រពន្ធមកឲ្យកូនណាទេអត់មានទេបាទហើយមិនត្រឹមតែបើកប្រាក់ខែបានមក ឲ្យទៅគេថាឧបត្ថម្ភដល់គណៈបកប៉ុណ្ណឹងទេគឺបានចូលរួមចំណែកលើសពីនឹងទៀតលក់ទ្រព្យសម្បត្តិលក់ទ្រព្យសម្បត្តិគេអកគាត់មួយចំនួននៅស្រុកបារាំងហ្នឹងយកទៅធ្វើនយោបាយបាទជួយទ្រទ្រង់គណៈបកជួយពង្រឹងតាមមូលដ្ឋានអីកន្លែងទីតាំងដែលគាត់ឈរជើងហ្នឹងដោយបងប្អូនបានដឹងហើយគឺពីដើមគាត់គាត់ឈរជើងធ្វើជាតំណាងរាស្ត្រនៅខេត្តសៀមរាបបាទខេត្តសៀមរាបហ្នឹងជាទីតាំងទី1ខេត្តទី1ដែលគាត់បានជាប់ជាតំណាងរាស្ត្របាទជាប់ជាតំណាងរាស្ត្រខេត្តសៀមរាបខេត្ត កំពង់ចាមរហូតដល់មកខេត្តទី3គឺខេត្តកណ្ដាលបាទខេត្តកណ្ដាលនៃតំណែងបាទនេះហើយខ្ញុំគ្រាន់តែលើកចំណុចត្រួសត្រាសមកចែករំលែកបងប្អូនហើយបញ្ញាក់ស្មារតីបងប្អូនថាខ្ញុំនិយាយមិនមែនចេះតែបំភ្លឺបំភ្លៃទេបងប្អូនក៏អាចចូលទៅសិក្សាស្រាវជ្រាវនៅនៅតាមបណ្ដាញសង្គម Facebook ទៅឃើញហើយហើយបងប្អូនមិនពិបាកទេក្នុងសម័យនេះมันអាចនិយាយកុហកបានទេ បាទហ្នឹងយកទៅស្រាវជ្រាវទៅយល់ Google វាយ search ពីប្រវត្តិសមរស៊ីពីអីអីសមរស៊ីហ្នឹងទៅវានឹងបង្ហាញវានឹងលាតត្បាងប្រាប់ថាយ៉ាងម៉េចយ៉ាងម៉ានៅក្នុងហ្នឹងចុះខ្ញុំខ្ញុំតែគាត់ថាទាញ review មកចែករំលែកបងប្អូនតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំមិនមិនអាចនិយាយអ្វីឲ្យលឹះពីពីពីការប៉ັດអាលឹះអ្វីដែលមាននៅចំពោះលោកប្រធានស្ដីទីសមរស៊ីនោះឡើយបាទ ហើយឥឡូវយើងចូលមកដល់ចំណុចលះបង់បាទលះបង់គឺគាត់បានលះបង់ណាដូចខ្ញុំលើកឡើងពីកណ្ដាលលះបង់ទ្រព្យសម្បត្តិលក់កិច្ចការទ្រព្យសម្បត្តិហើយគាត់ធ្វើជារដ្ឋមន្ត្រីគាត់យកលុយទៅជួយឧបត្ថម្ភបកណាប្រាក់ខែរបស់គាត់នឹងជួយឧបត្ថម្ភបកទ្រទ្រង់បកហើយពេលដែលគាត់ធ្វើតំណាងរាជតាំងពីបានន័យថាតាំងពីអាណត្តិទី1មករហូតមកបងប្អូនណាគាត់ធ្វើជាតំណាងរាជគាត់ជាប់ជាតំណាងរាជរហូតអញ្ចឹងប្រាក់ខែតំណាងរាជ នៅស្រុកខ្មែរយើងបើគិតជាលុយរៀលប្រហែលជា10លានរៀលដែរបាទបងប្អូនណា10លានរៀលដែរអញ្ចឹងគាត់មិនដែរបានលុយ10លានរៀលហ្នឹងយកមកចាយវាយហឺហាអីផ្ទាល់ខ្លួនទេ គឺជួយតែគេថាត្រូវទ្រង់បាក់ជួយតាមមូលដ្ឋាន ដែលគាត់ឈរជើងហ្នឹងដើម្បីគាត់ថាចែករំលែកក៏ដូចចូលរួម ការលំបាកជាមួយបងប្អូនជាប្រដ្ឋយើងនៅតាមមូលដ្ឋាននេះហើយគឺជាអ្វីដែលខ្ញុំកណាខ្ញុំបាទ បានចែករំលែកដល់បងប្អូនជនរួមជាតិហើយក្រៅតែពីរឿងការលះបង់ប្រាក់ខែលះបង់ទ្រព្យសម្បត្តិរបស់គាត់ចូលរួមជួយបាក់ជួយដើម្បីពពហេតសង្គ្រោះជាតិមាតុភូមិពពហេតលទ្ធិជាតិតៃសេរីភាពយុត្តិធម៌នៅកម្ពុជាគាត់បានគាត់ថាលះបង់នៅការទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់នៅស្រុកខ្មែរហ្នឹងដូចជាគាត់បានផ្ដាល់ដីបាទបានផ្ដាល់ដី នឹងសាងសង់អាគារទីស្នាក់ការទីស្នាក់ការគណៈបកនឹងតាំងពីគណៈបកសំរស៊ីរហូតដល់គណៈបកសង្គ្រោះជាតិនឹងបងប្អូននៅចាក់រ៉ែបងប្អូនស្គាល់ហើយណានៅចាក់រ៉ែក្រោមបងប្អូនដឹងហើយគឺជាដីរបស់គាត់ហើយនឹងជាដីរបស់គាត់ដែលគាត់បានឲ្យទៅគណៈបកសាងសង់នៅអាគារនៅអីហ្នឹងដែលគាត់បានលះបង់បាទមិនត្រឹមតែលះបង់នៅដីទេទ្រព្យសម្បត្តិផ្សេងៗទៀតក៏គាត់ចូលរួមចំណែកនៅក្នុងការជួយដល់គណៈបកសួរថាតើ មានអ្នកនយោបាយប្រមាណរូបដែលគេថាមានការលះបង់ដោយគាត់អ្នកខ្លះគេអ្នកនយោបាយដោយគាត់ដែរតែគេធ្វើនយោបាយតាំងពីគេក្ររហូតដល់ខ្លាយទៅជាអ្នកមានបាទទៅជាអ្នកមានទៅជាអ្នកមានមិនជាធម្មតាទេ តាំងពីមានឡានមួយរហូតដល់ឡានឡាន4 5គ្រឿងតាំងពីផ្ទះធម្មតារហូតដល់ផ្ទះវិឡាបាទអ្នកនយោបាយខ្លះគេ គេធ្វើនយោបាយតាំងពីករហូតដល់មានប៉ុន្តែផ្ទុយទៅវិញលោកសំរស៊ីគាត់ធ្វើនយោបាយពីមានបាទពីអ្នកមានមធ្យមរហូតដល់មកខ្លាចជាអ្នកក្រតើការលះបង់នឹងវាខុសគ្នាប៉ុណ្ណាបាទការលះបង់វាខុសគ្នាប៉ុណ្ណាផ្លោះហើយចម្លើយឆ្លើយថាការលះបង់ខុសគ្នាតម្លៃក៏ខុសគ្នាដែរបាទតម្លៃខុសគ្នាចង់និយាយថាការលះបង់របស់លោកប្រធានសសមរស៊ីគឺគាត់លះបង់ខ្ពស់តម្លៃគាត់ក៏ខ្ពស់ទៅតាមនឹង ហើយអ្នកនយោបាយមួយចំនួនលះបង់ទៀបតម្លៃក៏ទៀបតាមនឹងអ្នកមួយនយោបាយមួយចំនួនធ្វើនយោបាយយកនយោបាយជាជាឆ្នាំងបាយរបស់ខ្លួនឯងយកនយោបាយជាអាជីពជាមុខរបររបស់ខ្លួនឯងអានឹងក៏ប្រជា ប្រដ្ឋឲ្យតម្លៃទៅតាមនឹងដែរជាប្រដ្ឋគាត់មិនមិនងងទេហើយព័ត៌មាននៅក្នុងសម័យណាមិនដឹងទេសម័យ Facebook នេះមុននឹងក្រោយយូរនឹងឆាប់គឺมันអាចលះលះបាំងបានទេបាទលះបាំងបានទេគឺត្រូវតែត្រូវតែ បង្ហាញការពិតត្រូវតែលាតត្រដាងនៅពេលណាមួយជាសំខាន់បាទអឺអរគុណបងប្អូនហ្នឹងហើយនេះខ្ញុំចង់ធ្វើការចែករំលែកដល់បងប្អូន បាទណាតកតងទៅ អ្វីដែលខ្ញុំកណាខ្ញុំបាទលើកឡើងនេះគឺ ជារឿងពិតបាទជារឿងពិតតកតងទៅនឹងប្រវត្តិរបស់លោកប្រធានស្រីទីសំស៊ីរបស់យើង បាទហ្នឹងហើយដើម្បីឲ្យបងប្អូនទាំងអស់គ្នារឿងរឹតតែយល់កាន់តែច្បាស់ថែមទៀតបាទកុំឲ្យ មានជនអកតេណាមកឃោសនាជនអកតេណាមួយមកបោកបញ្ឆោតមកយកសរងបិជេងកម៉ាអីមកឃោសនារបៀបរបៀបនេះរបៀបនោះរហូត ដល់អ្នកខ្លះធ្វើនយោបាយមិនដឹងថា ប្រកួតប្រជែងយ៉ាងម៉េចឲ្យបានមានជាប្រយោជន៍ដោយសមរស៊ីមានតែមានតែបង្កាច់បង្ខូចជេរប្រមាថសមរស៊ីលៀបពណ៌សមរស៊ីបែបនេះបែបនោះជាដើមគឺมันអាចលៀបពណ៌បានទេបាទហើយសមរស៊ីនេះប្រៀបដូចជាស្លឹកឈូកចឹងបាទប្រៀបដូចជាស្លឹកឈូកបងស្គាល់បងប្អូនស្គាល់ស្លឹកឈូកស្លឹកឈូកទឹកអីចាក់លើស្លឹកឈូកក៏មិនជាប់ដែរទីបំផុតទឹកនឹងគឺវាទៅឯងវាធ្លាក់ទៅឯងវារសាត់ទៅឯងគឺมันអាចជាប់បានទេបាទ នៅចំពោះលោកប្រធានស្រីទីសាមស៊ីនេះគឺគាត់មានភាពស្អាតស្អំណាតាំងពីកំណើតហើយប្រវត្តិរបស់គាត់ណាប្តីប្រពន្ធរបស់គាត់ភរិយាស្វាមីរបស់គាត់ទាំងពីរនេះគឺមានប្រវត្តិល្អណាស់បាទមានប្រវត្តិល្អហើយសិតតែកូនកៅថា អភិជនសិតតែកូនអិសរជនថាដឹកនាំដូចយើងដឹងហើយសំសេរីគឺគាត់ក៏ជាអបនយុរដ្ឋមន្ត្រីហើយគាត់ក៏ធ្លាប់ធ្វើជាយុរដ្ឋមន្ត្រីស្ដីទីដែរបាទ ហើយធ្វើជាអគ្គរដ្ឋទូតនៅប្រទេសអង់គ្លេសអីជាដើមដាក់ឡើងគឺនឹងគឺប្រវត្តិឪពុករបស់គាត់សំសេរីបាទអត់មានប្រវត្តិឯណាដោយជនអកតេមួយចំនួនជាពិសេសក្នុងរបបកន្លងទៅដែលចោតប្រកាន់លៀពណ៌គាត់ឯណាជាជនក្បត់ជាតិអីជាដើមហើយរហូតដល់ចោតប្រកាន់លំលាក់កំហុសរបស់សមស៊ីសមស៊ីនឹងកូនក្បត់ជាតិអីជាដើមសុទ្ធតែជាការឃោសនាអកុសលសុទ្ធតែជាការបង្វែរប្រវត្តិសាស្ត្រ សុទ្ធតែជាការបំភ្លៃប្រវត្តិសាស្ត្របំភ្លៃការពិតទាំងអស់អត់មានជាការពិតទេរឿងនេះព្រះកូណាព្រះបរមរតនកោដ្ឋសីហនុធ្លាប់គាត់ធ្លាប់គាត់ធ្លាប់បានសុំទោសជាសាធារណៈម្ដង ជាពីរដងចំពោះសមរស៊ីនឹងហើយគាត់តែងតែឲ្យតម្លៃគោរពទៅលើគេហៅថាការលះបង់ការចូលរួមជួយជាតិមាតុភូមិ របស់លោកសំសារីដែលជាឪពុករបស់សំរាសីនោះម្ដងជាពីរដងបាទមានឯកសារផុសតាងបងប្អូនអាចស្រាវជ្រាវឃើញនៅនៅ តាម website ផ្សេងៗគឺបងប្អូនអាចវាយរកគឺទៅនឹងឃើញការនិយាយការពិតហើយជាពិសេសគឺអឺករណីប្របាទបរមរតនកោដនោះក៏បានបានតែគាត់បាន clear គាត់បាន clear នៅ សម័យកាលដែលគាត់គ្រប់គ្រងនឹងម្ដងជាពីរដងនឹងឲ្យឲ្យឲ្យមហាជនបានដឹងឲ្យប្រជានារីបានដឹងថា ការចោតប្រកាន់ទៅលើសំសារី គឺជាការចោតប្រកាន់ទាំងទាំងងឹតងុលទាំងខ្វាក់ភ្នែកទាំងខ្វះការពិតតែម្ដងនេះហើយគឺបានន័យថាគឺសំសារីឪពុកសំរងស៊ីនឹងគឺបានន័យថាគាត់ជាវរជនខ្មែរស្នេហាជាតិមួយរូបដែលគាត់ធ្វើការលះបង់ដោយបងប្អូនដឹងស្រាប់ហើយដូចជាមានការមានកិច្ចព្រមព្រៀងនៅទីក្រុងសូណែវអីឆ្នាំ50ជាងអីហ្នឹងស្ដីពីជនភៀសខ្លួន និងស្ដីពី បូរណភាពទឹកដីស្ដីពីអធិបតេយ្យភាពកម្ពុជាអីហ្នឹងគឺគឺលោកសំសារីហ្នឹងហើយបាទសំសារីហ្នឹងគាត់តមទីមទាតវ៉ានៅទីក្រុងសឺណែវប្រទេសស្វីសបងប្អូនទីក្រុងសឺណែវប្រទេសស្វីសឆ្នាំ50ជាងបងប្អូនដែលមានវ័យច្រើនលោកពូរមីងដែលមានវ័យកើតមុនខ្ញុំហើយបងប្អូនដែលបានសិក្សាប្រវត្តិសាស្ត្រហ្នឹងគឺបងប្អូនដឹងហើយសន្និសិទនៅទីក្រុងសឺណែវប្រទេសស្វីសហ្នឹងគឺសំសារីគាត់បានធ្វើអ្វីខ្លះបាទ ការទៀមទាឯករាជ្យពីបារាំងការទៀមទាឲ្យមានការទទួលស្គាល់ជនភៀសខ្លួនកម្ពុជាការទៀមទាឲ្យមានសិទ្ធិសេរីភាពជាដើមផ្សេងផ្សេងទៀមទានៅបូរណភាពទឹកដីហ្នឹងក៏មានការរួមចំណែកយ៉ាងសកម្មលះបង់ខ្ពស់បំផុតពីសំណាក់លោកសំសេរីដែលជាឪពុករបស់លោកសំរស៊ីហ្នឹងបាទម្ល៉េះហើយឪពុកគាត់គឺជាវីរជនខ្មែរស្នេហាជាតិមួយរូបហើយខាង ភរិយារបស់គាត់លោកស្រីជូឡុងសូមារាក៏ដូចគ្នាដែរជូឡុងសូមារាគឺឪពុកគាត់គឺសម្ដេចញឹកជូឡុងបាទសម្ដេចញឹកជូឡុងដូចបើយើងនិយាយថាដោយអាមាតគេហៅថាឧបរាជដ៏ធំនៅក្នុងព្រះរាជវាំងចឹងដែលដែលព្រះមហាក្សត្រគោរពឲ្យតម្លៃជឿជាក់លើការងារគ្រប់បែបគ្រប់យ៉ាងនេះឲ្យសិតតែជាអិសរាជនសិតតែជាអភិជនដែលគេបានរស់នៅក្នុងសង្គមឆ្លងកាត់ក្នុងសង្គមសិក្សារៀនសូត្រ ដឹងច្បាស់ពីពីការលំបាករបស់ខ្មែរដឹងសុខទុក្ខរបស់ខ្មែរនឹងយ៉ាងពិតប្រាកដបាទយ៉ាងពិតប្រាកដហើយមិនមែនជន់បរទេសពីណាពីណីចង់ទៅធ្វើនយោបាយសុខខ្មែរដើម្បីកាថាបំបត្តិពូជសាសន៍ខ្មែរនោះទេ គឺជា ខ្មែរសុទ្ធសាធ100%ខ្មែរពីពីដូនពីតាពីគេថាតាទួតយាយទួតអីជាដើម គឺមិនថា ជា ខ្មែរពិតប្រាកដ ខ្មែរស្នេហាជាតិតចំនួនមកអញ្ចឹងកូនក៏ស្នេហាជាតិដែរបាទពុកខ្លាកូនក៏ខ្លាដែរបាទមិនមែនពុកខ្លាកូនមកមកឆ្មាទេបាទមិនមែនពុកខ្លាកូនមកឆ្កែទេបាទបាទពុកខ្លាគឺកូនក៏ខ្លាដែរដល់ហើយឪពុកដែលស្នេហាជាតិកូនក៏ស្នេហាជាតិដូចតែគ្នាដល់ហើយជនអកតេជួនឱកាសនិយមជនដែលគេហៅថាអន្តពាលដែលចំណែនឈ្នានីក្នុងសង្គមនឹងវាមានតាំងពីចំនួន សង្គមរាជនិយមក៏មានជួនបៀបដឹងហើយមកដល់សង្គមសពថ្ងៃនេះក្រមរបបរបស់លោកហ៊ុនសែនដឹកនាំក៏មានជួនអកតេរបៀបនឹងហើយអញ្ចឹងការបង្កើតនៅគំនិតអកតេនិងបង្កើតនៅការចំណែនឈ្នានេះបង្កើតនៅការសងសឹកការកំតិចខ្មែរគ្នាឯងនឹងគឺមានច្រើនណាស់នៅក្នុងសង្គមរបស់ខ្មែរនឹងជារឿងមួយដែលយើងស្អប់ពើបំផុតជារឿងដែលយើងក្នុងនាមជាកូនខ្មែរនឹងគឺ យើងត្រូវតែជៀសវាងហើយត្រូវតែតែដើរឲ្យផុតពីអាផ្លូវដ៏ស្មោកគ្រោកផ្លូវដ៏ដែលថាអាក្រក់របៀបហ្នឹងបាទកុំឲ្យមាននៅក្នុងទឹកចិត្តរបស់យើងទាំងអស់គ្នាបាទចំណុចមួយទៀតតកតងទៅនឹងអឺតកតងចំណុចទី4គឺ គាត់ជាអ្នកនយោបាយដែលមានគោលដៅច្បាស់លាស់បាទបាទគាត់ជាអ្នកនយោបាយដែលមានគោលដៅច្បាស់លាស់ យើងដឹងហើយថាតាំងពីការចូលរួម ក្នុងជីវភាពនយោបាយបាទជាចូលរួមក្នុងជីវភាពនយោបាយរបស់លោកប្រធានតីទីសមទីតាំងពីតាំងពី មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមកសួរថាគាត់បដូរគោលដៅឃើញដែរណាបដូរពីអ្នកប្រឆាំងទៅអ្នកគ្រប់គ្រងហ៊ុនសែនជាអ្នកដើរតាមហ៊ុនសែនហើយឬនៅបដូរពីអ្នកប្រឆាំងដល់ពិតប្រកបហ្នឹងទៅទប់ជើងក្រែឲ្យហ៊ុនសែនហើយនៅ បដូរពីអ្នកប្រឆាំងដើម្បីពពហេតុជាតិមាតុភូមិហ្នឹងคล้ายទៅជាទៅទៅជាអាយ៉ងរបស់ហ៊ុនសែនដើម្បីការពារអំណាចឲ្យហ៊ុនសែនហ្នឹងវាអត់មានបាទបើថាអត់ដែរបដូរគោលដៅទេបាទគឺគាត់បដូរតែសកម្មភាពការធ្វើកិច្ចការងារនយោបាយផ្សេងផ្សេងក្នុងសង្គមគាត់បដូរប៉ុន្តែគោលដៅរបស់គាត់ក៏ឲ្យដែរបដូរទេបងប្អូនណាគោលដៅដែរបដូរទេអញ្ចឹងហើយបាន ជាគាត់តែងតែនិយាយផ្ដល់ជាដំបូន្មាន ផ្ដល់ជាកលឹះចែករំលែកនៅគេហៅថា នៅ ចំណេះដឹងរបស់គាត់នឹងទៅប្រាប់បងប្អូនជនរួមជាតិខ្មែរថាមិននេះថាគោលដៅរបស់គាត់ គឺការផ្លាស់ប្ដូររបបដឹកនាំណារបបដឹកនាំនៅកម្ពុជារបបដឹកនាំផ្ដាច់ការគឺការផ្លាស់ប្ដូររបបហ្នឹងបាទទាំងមេដឹកនាំទាំងរបបហ្នឹងព្រោះរបបផ្ដាច់ការវា ធ្វើឲ្យមាន ផលប៉ះពាល់ណាដល់អធិបតេយ្យភាពបូរណភាពទឹកដី ផលប្រយោជន៍ជាតិខ្មែរ ជោគវាសនានៃទឹកដីខ្មែរជោគវាសនានៃជួនជាតិខ្មែរទៅថ្ងៃក្រោយណាវាធ្លាក់នៅក្នុងកណ្ដាប់ដៃជួនផ្ដាច់ការហើយចឹងជួនផ្ដាច់ការហ្នឹងគឺគេ អត់បានគិតពីរឿងរឿងហ្នឹងទេបាទគេបានគិតទេបើគេគិតហ្នឹងគេមិនមិនមិនអាចអនុវត្តនៅទិសស្ដីកុម្មុយនីសផ្ដាច់ការវិបកពួកនិយម គ្រួសារនិយមបែបហ្នឹងទេគេគិតជាតិជាធំហើយ គិតផលប្រយោជន៍ជាតិផលប្រយោជន៍ទឹកដីនឹងជាធំប៉ុន្តែ គេអត់គិតទៅរឿងអស់ហ្នឹងទេគេគិតតែរឿងផលប្រយោជន៍គ្រួសារផលប្រយោជន៍ធ្វើយ៉ាងណាការពីអំណាចបពួករបស់ពួកគេបាន ហើយរឿងពួកអ្នកដែលកើតតែឆ្លុះវង្វេងនឹងអំណាចឆ្លុះវង្វេងនឹងលៀបសការៈហ្នឹងគឺបង្កើតរឿងអកុសលច្រើនណាស់មកបណ្ឌិតរឿងបង្កើតរឿងធ្វើបាបអ្នកដតីសម្រាប់អ្នកដតីសាហាវសាហាវហ្នឹងណារឿងបើន័យថារឿងមិនពិតក៏គេធ្វើឲ្យពិត រឿងមិនដូចគេធ្វើឲ្យដូចរឿងមិនមែនគេធ្វើឲ្យមែនហើយអញ្ចឹងវាសុទ្ធតែជាឈុតឆាកសម្ដែងទាំងអស់បាទសុទ្ធតែជាលខោនសម្ដែងឆ្ពិនភ្នែកទាំងអស់បាទយើងមើលធ្លាប់មើលស្វាប៉ាហ៊ីធ្វើមើលស្វាប៉ាហ៊ីមើលគេសម្ដែងសៀករហស្សកម្មឬក៏សម្ដែងប៉ាហ៊ីអីឃើញទៅវាឆ្ពិនភ្នែកយើងបាទឆ្ពិនភ្នែកយើងប៉ុន្តែការពិតរឿងវាអត់ពិតទាំងអស់វាអត់ទៅរួចទាំងអស់ប៉ុន្តែគេឆ្នៃប្រឌិត ឧបមាថា គេចង់សម្លាប់បងរ៉ូបឺតលី គេចង់សម្លាប់អឺលោកលោកគុណគុណជាលោកឧទាហរណ៍ចឹងគេចង់សម្លាប់នោះគេលៀបពណ៌បាទមុនដំបូងគេលៀបពណ៌សាព្រោះរឿងណាមួយគេចង់សម្លាប់ម៉ារីសានចឹងគឺគេលៀបពណ៌គេចាប់ដើមបញ្ចូលមនុស្សគុំលៀបពណ៌ថាអ្នកដឹងធ្វើអញ្ចេះអ្នកនេះក្នុងសង្គមនឹងធ្វើរឿងអាស្រូវ ធ្វើរឿងអសិលធម៌ ដើរបោកប្រាស់លុយកាក់គេកេងប្រវាញ់គេហើយបើមនុស្សប្រុសនឹងមនុស្សប្រុសនឹងគឺបានន័យថាជាមនុស្សប្រុសប្រមឹកខួបជាមនុស្សប្រុសដើរបោកមនុស្សស្រីជាមនុស្សប្រុសដែលអសិលធម៌ក្នុងសង្គមអីជាដើមឡើងទៅហ្នឹងគេចាប់ដើមសាប្រុសនៅរឿងបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងពេលណាមួយគេសរុបរឿងហ្នឹងមកបាទថាយើងនឹងជាមនុស្សរឿងធ្វើពិតបាទរឿងហ្នឹងមនុស្សនឹងអ្នកធ្វើរឿងនឹងពិតប្រកបចឹងទៅ ហើយដល់ពេលអញ្ចឹងទៅ គេចាប់ផ្ដើមសម្លាប់ណាសម្លាប់ដោយរូបភាពអស់ហ្នឹងពេលដែលចោទថាយើងប្រព្រឹត្តរឿងអាស្រូវ យើងអសិលធម៌ក្នុងសង្គមយើងប្រព្រឹត្តអំពើពុករលួយកេងប្រវាញ់បោកប្រាស់អ្នកដទៃហើយគេចាប់ផ្ដើមប្រើអំណាចរបស់គេហ្នឹងណាដើម្បីផាត់យើងឲ្យនៅក្រៅសង្គមអីជាដើមណាហើយរឿងការផាត់ដៃគូការតតដៃគូឬក៏យកឈ្នះចាញ់គ្នា នៅក្នុងសង្គមនឹង មិនថាតែក្រមបកប្រឆាំងឬក៏បកណាទេណាបកដូចគ្នាប្រជាជនហ្នឹងក៏ដូចគ្នាដែរក៏គេធ្វើគ្នាស៊ីរបៀបហ្នឹងដែរបងប្អូនណាមិនចាំបាច់ទៅធ្វើអ្នកណាទេជំហានទី1គឺធ្វើគ្នាឯងហ្នឹងចង់កំទេចអ្នកណាមួយគេធ្វើគេលៀបពណ៌នឹងឯងបងប្អូនណាមានរឿងអយុត្តិធម៌ច្រើនណាស់ក្នុងសង្គមខ្ញុំនៅចាំរឿងមួយគ្រូនាយកសាលាបាទនាយកសាលាមួយនៅតែខ្មៅបាទនាយកសាលាមួយនឹងគាត់នឹងការពិតគាត់ក្នុងនាមនាយក បាទក្នុងនាមនាយកបងប្អូនស្គាល់ហើយនៅក្រុងតាខ្មៅគឺស្គាល់នាយកនោះគឺគាត់នាយកសាលាគាត់សាលាគាត់នឹងគឺគំរូនៃសាលាទាំងអស់នៅក្នុងក្រុងតាខ្មៅនោះមានវិន័យហើយមានការអប់រំបានល្អហើយកូនដែលចូលរៀននៅក្នុងនោះគឺជាកូន គឺជាសិស្សមួយគំរូមែនទែនបាទបាទហើយដល់ពេលគាត់បង្រៀនកូនគេមានម៉ោងមួយគាត់ជំនួសជំនួសគ្រូ ដែលអវត្តមានគាត់ជួយទៅបង្រៀនកូនគេ ហើយដល់ពេលចូលទៅមករៀនទៅកូននឹងដូចថាកូនគេអ្នកធំគេរំពើរំពើគេអត់រៀនគេអត់ស្ដាប់គ្រូគេអត់គ្រប់វិន័យសាលាហ្នឹងគាត់ក្នុងនាមនាយកគាត់ក៏ក៏ប្រើវិន័យវិន័យវិន័យរបស់សាលាដាក់តនកម្មទៅលើកូនគេហ្នឹងតនកម្មហ្នឹងគឺដោយវាយបាទវាយយកបាតដៃហ្នឹងឲ្យលាបាតដៃវាយយកបំពត់យកបំពត់ឬក៏យកផ្ទាត់យកបន្ទាត់ហ្នឹងយកមកវាយបាតដៃគេហ្នឹង ដល់ពេលអញ្ចឹងទៅអាកូននឹងគេគេទៅប្តឹងម៉ែឪគេណាទៅប្តឹងម៉ែឪគេហើយម៉ែឪគេនឹងគេមានស័កមានយុះអីផ្កាយមួយផ្កាយពីរអញ្ចឹងទៅគេមានអំណាចអញ្ចឹងទៅគេប្រើអំណាចរបស់គេនឹងគេចូលមកគម្រាម គ្រូនឹងបាទគម្រាម គ្រូនឹងគ្រូនឹងក៏សុំទោសលុតជង្គង់គេថ្វាយគុំម៉ែឪគេនឹងសុំទោសបាទសុំទោសកូនគេនឹងរហូតដល់ពេលនោះដូចជាថ្វាយគុំកូនថ្វាយគុំម៉ែឪទេ បាទខ្ញុំនៅផ្លេចកន្លែងហ្នឹងខ្ញុំផ្លេចទៅបាទ គឺសុំទោសគេបាទសុំទោសគេដល់ពេលក្រោយមកទៀតគេប្តឹង បាទប្រឹងប្តឹងគ្រូនឹងឡើងទៅតុលាការទៀតបាទទៅឡើងទៅតុលាការទៀតទីមកចប់ទៅតុលាការគេកាត់គេគេកាន់ជើងខាងអ្នកមានអំណាចហ្នឹងកាន់ជើងឪពុកកាន់ជើងខាងកូនសិស្សហ្នឹងឪពុកម្ដាយខាងកូនសិស្សហ្នឹងបាទគេកាត់ទោសឲ្យគ្រូនឹងចាញ់បាទដល់ពេលគ្រូនឹងចាញ់គេក៏ដកគ្រូនឹងចេញពីនយោសាលាណាចេញពីនយោសាលា គេក៏ដាក់នាយកថ្មីទៅហើយខ້ອຍមកពីការដកគាត់ចេញ ពីនាយកសាលានឹងគឺដោយសារការឈឺចាប់ផ្លូវចិត្តរបស់គាត់បាទគាត់ក៏ជាអ្នកគ្រប់គ្រងគណៈបកប្រជាជននឹងដែរហើយគាត់នាយកសាលា ធម្មតាសាលា នៅស្រុកខ្មែរកន្លែងណាដែលថាគ្មានគ្មាន ផ្លាកទេវតានឹងអាវវាអត់មានទេគឺមានគ្រប់គ្នាបាទមានគ្រប់គ្នាបាទមិនចម្លែកទេដល់ពេលអញ្ចឹងគេធ្វើតាប់ចាក់ធ្វើបាបចំពោះគាត់គឺគេធ្វើឲ្យគាត់ឈឺចាប់របៀបហ្នឹងបាទគាត់ ពេលដែលគាត់អស់តួនាទីពីនាយកសាលានោះទៅគាត់ឈឺតែ3ខែបាទអត់មានជំងឺអីអត់មានជំងឺអីទាំងអស់បាទមានជំងឺអីធំដុំទេបាទគាត់ឈឺចិត្តបាទឈឺចិត្តគឺរំរាយ3ខែគឺគាត់ស្លាប់បាត់បង់ជីវិតតែម្ដងនៅហ្នឹងខ្ញុំចង់និយាយពីរឿងការដែលគេគេគេធ្វើស៊ីគ្នាឯងបាទណាធ្វើស៊ីគ្នាឯងលៀបពណ៌យកអំណាចមកជិះជាន់ហើយគេគេធ្វើបាបគេធ្វើបាបទីបំផុតគឺ អ្នកនឹងក៏ស្លាប់ទៅ ចឹងរឿងក្នុងសង្គមខ្មែរគេលាបពណ៌គ្នាសាហាវណាស់បាទចង់ស្អប់អ្នកណាមួយកុំឲ្យរាប់អានមួយអ្នកណាមួយចឹងទៅឧទាហរណ៍ថាយើងយើងមានមិត្តភក្តិណាល្អចឹងឬក៏មានមនុស្សណាដែលយើងរាប់អានក្នុងសង្គមនឹងគេល្អគេត្រឹមត្រូវក្នុងសង្គមនឹងទៅប៉ុន្តែគាត់ថាអ្នកនឹងមានទស្សនៈខុសគ្នាឧទាហរណ៍ទស្សនៈខុសពីគេចឹងខុសពីគេចឹងទៅ គេខាងគណៈបកកម្មាណាចគេបកែត្រោជើងត្រោពងចឹងទៅប៉ុន្តែយើង ក្រុមអ្នកប្រជាធិបតេយ្យអ្នកប្រឆាំងចឹងទៅអញ្ចឹងគេធ្វើម៉េចឲ្យយើងទាំងពីរហ្នឹងមើលមុខគ្នាមិនថងបាទមើលមុខគ្នាមិនថងហើយជាយាមសង្ស័យគ្នាហ្នឹងគឺគេបញ្ចូលមនុស្សគុំតិចម្ដងតិចម្ដងតិចម្ដងតិចម្ដងតិចម្ដងទៅឲ្យយើងហ្នឹងយើងអ្នកប្រជាធិបតេយ្យដូចគ្នាហ្នឹងគឺចាប់ផ្ដើមមើលផ្លូវគ្នាមើលគ្នាក្នុងផ្លូវអវិជ្ជមានមើលគ្នាក្នុង ក្នុងក្នុងផ្លូវអីផ្សេងមើលគ្នាក្នុងក្នុងផ្លូវសង្ស័យណាមួយចុះឡើងចុះឡើង យើងនឹងមានគោលចំហអត់ច្បាស់លាស់ស្មារតីអត់ពិតប្រកបមនសិការឆន្ទៈនឹងអត់រឹងមាំប្រេះស្រាំគ្នាបែកបាក់គ្នាទៅបែកបាក់អាសម្ព័ន្ធភាពស្នេហានឹងបែកបាក់សម្ព័ន្ធភាពនឹងមិត្តភាពនឹងទៅក៏មានដែរ ដោយសារអីដោយសារការញុះញង់បាទដោយសារការលៀបពណ៌ដោយសារតែទស្សនៈខុសគ្នានយោបាយគណៈបកខុសគ្នាណាក្នុងសង្គមយើង គឺមានរូបភាពសាហាវមែនទែនបងប្អូនណាសាហាវណាស់ហើយរឿងក្នុងសង្គមច្រើនណាខ្ញុំនេះគាត់ជាជ្រុងមួយទេដែលខ្ញុំគណៈខ្ញុំបាទលើកឡើងចែកអំរេចហ្នឹងគាត់ជាជ្រុងមួយទេប៉ុន្តែវានឹងមានមានផ្នែកផ្សេងជ្រុងផ្សេងហ្នឹងគឺច្រើនទៀតបងប្អូនណាច្រើនទៀតរាប់អត់អស់ទេណារាប់អត់អស់ទេ ចឹងហើយបានខ្ញុំខ្ញុំលើកឡើងថាលោកប្រធានដីទីសមស៊ីគាត់ជាអ្នកនយោបាយដែលមានគោលដៅច្បាស់លាស់ហ្នឹងគឺបានន័យថាគឺគាត់តែងតែលើកឡើង ថាយើងនឹងធ្វើអីមួយបាទយើងនឹងធ្វើអីមួយណាដើម្បីការផ្លាស់ប្ដូរយើងនឹងធ្វើអីមួយដើម្បីធ្វើម៉េចឲ្យឲ្យប្រជាធិបតេយ្យត្រឡប់មកវិញធ្វើអីមួយដើម្បីសេរីភាពធ្វើអីមួយដើម្បីយុត្តិធម៌ណាពាក្យភាសាដែលគាត់និយាយគាត់ថាយើងនឹងធ្វើអីមួយ ចំណុចនេះឲ្យដែលឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ហើយយើងយកទៅពិចារណាយើងជាអ្នកនយោបាយយើងអត់អាចនៅដេកសូត្រទ្រឹស្ដីបានទេបងប្អូនមិនមិនកាប់បំពុងរងត្រង់ទឹកភ្លៀងទេមិនអង្គុយរងចាំបន់ស្រន់ភាវនាសោតធរនឹងឲ្យគេផ្ដាល់សិទ្ធិសេរីភាពយុតិធធឲ្យយើងទេបងប្អូនណាហើយគ្មានសេរីភាពយុតិធធណា ធ្លាក់ពីលើមេឃមកទេហើយគ្មានសេរីភាពយុតិធធណាគេដាក់ជើងពៀនមកឲ្យយើងដែរ មានតែការតស៊ូមានតែការទៀមទាតាមរយៈនៃការចូលរួមនៅក្នុងគណៈបកណាដែលយើង ស្រឡាញ់ពេញចិត្តណាដូចគណៈបកភ្លើងទៀនជាដើមដែលជានិមិត្តរូបនៃគណៈបកប្រជាធិបតេយ្យដែលជាមូលដ្ឋានគ្រឹះនៃនៃគណៈបកប្រជាធិបតេយ្យរបស់យើងហើយយើងទៅចូលរួមទៅយើងទៅគ្រប់គ្រងយើងទៅការពារបងប្អូនកុំកុំឃ្លីងឃ្លង ក្នុងចិត្តកុំឃ្លីងឃ្លងអសោះបាទដូចចំពោះខ្ញុំអញ្ចឹងខ្ញុំចង់និយាយជាសាធារណៈ ខ្ញុំចង់និយាយជាទូទៅឲ្យបងប្អូនបានជឿថា បងប្អូនអាចស្អប់ខ្ញុំបានបងប្អូនអាចជេរប្រមាថខ្ញុំបាន បងប្អូនអាចមិនរាប់អានជាមួយខ្ញុំបានខ្ញុំបាទខំបណ្ណាបងប្អូនអាចបដិសេធច្រានចោលឬក៏គេថាប្រកាសកាត់កាលខ្ញុំឈប់រាប់អានខ្ញុំជាមិត្តភក្តិជា ជាបងប្អូនបានប៉ុន្តែបងប្អូនកុំភ្លេចរឿងជាតិកុំបោះបង់ជាតិកុំកាត់កាលជាតិចោលកុំបំភ្លេចជាតិចោល គឺជាតិសំខាន់ណាស់បងប្អូនខ្ញុំអាចស្លាប់បានបងប្អូនក៏អាចស្លាប់បាន ពេលណាក៏បាន ដែរមិនពិបាកទេប៉ុន្តែជាតិអត់ត្រូវស្លាប់ទេបងប្អូន ជាតិត្រូវរស់ជារៀងរហូត ជាតិត្រូវរស់ជាអមតៈតកូនតចៅចំនួនក្រោយយើងកុំឲ្យកូនចៅចំនួនក្រោយវាកើតឡើងមកដឹងក្តីមកថាម៉ែឪយើងវាចោលមកសៀតពូជពងមូតកូល និងអ្នកដឹកនាំខ្មែរនឹងវាចលមកជាតិអត់ចេះការពារជាតិអត់ចេះសង្គ្រោះជាតិអត់ចេះបំរើជាតិខ្លួនឯងពិតប្រកបទេធ្វើឲ្យជាតិលុចលងធ្វើឲ្យជាតិអន្តរាយលហើយអំណឹសតទៅពីយើងកុំឲ្យកូនចៅចំនួនក្រោយគេធ្វេសតែនេះយើងបាទត្រឡប់មកវិញចង់បញ្ជាក់ថាបងប្អូនអាចអាចស្អប់ខ្ញុំ អាចរើសអើងខ្ញុំដោយសារតែភាសាខ្ញុំនិយាយមិនសូវពិរោះដោយសារខ្ញុំមិនមិនមានភាពផ្អែមល្ហែមជាមួយបងប្អូន ដោយសារតែខ្ញុំនិយាយត្រង់ពេកចំពេកបងប្អូនអាចស្អប់ខ្ញុំបានប៉ុន្តែបងប្អូនអត់ស្អប់អត់អាចស្អប់ជាតិទេបើបងប្អូនស្អប់ជាតិណាដូចជាបងប្អូនស្អប់ពពកបរោះខ្មែរស្អប់វិរៈជនខ្មែរស្នេហាជាតិរបស់យើងស្អប់វិរៈបព្វជិតដែលលះបង់ដើម្បីពុបហេតុជាតិមាតុភូមិរបស់យើង ជាពិសេសស្អប់វីរៈមហាក្សត្រដ៏កម្ពូលរបស់យើង គឺប្របាទជ័យមន្ទី7ណាដែលព្រះអង្គបានកសាងនៅស្នាដៃសមិទ្ធផលយ៉ាងច្រើនរាប់មិនអស់ស្អីឆ្កាស់ទូទាំងប្រទេសព្រះអង្គព្រះអង្គបានកសាងនាវាកម្ពុជាបើនេះថាទឹកដី កម្ពុជានេះវាคล้ายទៅជាអាណាចក្រខ្មែរមហានគរខ្មែរមួយដ៏ធំធេងដែល ពិភពលោកដល់ណាគឺគេស្គាល់មហានគរខ្មែរអាណាចក្រខ្មែរយើងអត់ត្រូវស្អប់ពពកបរោះរបស់យើងទេបងប្អូន បងប្អូនកុំអាត្មានិយមធ្វើអីក៏ដោយនិយាយអីក៏ដោយ សម្រាប់ចិត្តធ្វើអីក៏ដោយកុំអាត្មានិយមកុំយកអារម្មណ៍មកសម្រាប់ចិត្តខ្ញុំសូមប្រាប់បងប្អូនកុំយកអារម្មណ៍បានន័យថាគឺយកឆន្ទៈមនសិការយកបេះដូងពិតប្រកបយកមកសម្រាប់ចិត្តដោយប្រើបញ្ញាយល់ដោយយល់សមនសិការត្រេះរិះដោយបញ្ញារបស់ខ្លួនហើយយើង ធ្វើការសម្រេចចិត្ត អត់មានយកអារម្មណ៍ខឹងអ្នកនេះខឹងអ្នកនោះស្អប់អ្នកនេះស្អប់អ្នកនោះយកមកធ្វើការសម្រេចចិត្តទេបានន័យថាវាសម្រេចចិត្តទាំងទាំងខុសឆ្គងសម្រេចចិត្តទាំងទាំងបានន័យថាវាអត់មានការពិតសម្រេចចិត្តទាំងគ្មានហេតុផល សម្រេចចិត្តទាំងគ្មាន អ្វីជាបន្ទុកបងប្អូនសូមធ្វើការ សម្រេចចិត្តដោយបេះដូងដោយឆន្ទៈរបស់បងប្អូនគ្រប់គ្រប់ណាពិតប្រកបខ្លួនឯងបាទគុំ យោងទៅលើអ្នកនេះកុំយោងទៅលើអ្នកនោះដូចយើងស្រឡាញ់ជាតិចឹងយើងស្រឡាញ់ជាតិទាំងអស់គ្នាចឹងដូចបងស្រីប្អូនស្រីបងប្រុសប្អូនប្រុសលោកពូណាមីងទាំងអស់គ្នាចឹងយើងស្រឡាញ់ជាតិយើងយើងស្រឡាញ់ដោយបេះដូងរបស់យើងយើងអត់មានអ្នកណាមួយបង្ខំថាយើងទៅទៅទៅស្រឡាញ់ជាតិយើងទេទៅស្រឡាញ់សំរស៊ីទៅស្រឡាញ់ត្រាំនំបពប្រឆាំងទេ គឺបានន័យថាយើងស្រឡាញ់ដោយបេះដូងទឹកចិត្តរបស់យើងដែលយើងយល់ឃើញថាគាត់នឹងជាមេដឹកនាំល្អគាត់នឹងស្រឡាញ់ជាតិខ្មែរពិតប្រាកដគាត់ហ៊ានលះបង់ដើម្បីជាតិមែនសមត្ថភាពគាត់នឹងល្អមែនគាត់មានសុចរិតភាពតម្លាភាពមានសមត្ថភាពពិតប្រាកដមែនអាហ្នឹងយើងវាតម្លៃមើលឃើញចឹងយើងគ្រប់ធម៌អត់ចេះខុសទេប៉ុន្តែបងប្អូន តាមប្តីស្រឡាញ់គាត់តាមប្រពន្ធស្រឡាញ់គ្រប់គ្រងគាត់ តាមបងថ្លៃប្អូនថ្លៃតាមជាដូនជាតាអត់ទេអត់ចង់តាមទេគឺបងប្អូនសិក្សារៀនសូត្រខ្លួនឯងបាទកាលណាបងប្អូនតាមនរណាមួយថ្ងៃក្រោយអស់ពីនរនឹង ទៅបងប្អូនដើរចេញឯងដើរចេញឯងសូមស្រឡាញ់ជាតិដោយបេះដូងដោយឆន្ទៈមនសិការហើយគុំដោយសារនៅនេះដោយនៅនោះគឺបានន័យថាថ្ងៃណាមួយ ប្រកាសជាបោះបង់ចោលហើយជាតិនឹងណាបោះបង់ចោលហើយឆន្ទៈនឹងបោះបង់ចោលហើយការស្រឡាញ់ចំពោះលោកវីរភាពសមរសីនឹងវីរជនសមរសីនឹងប្រកាសជាបោះបង់ចោលហើយ តែបើយើងស្រឡាញ់ដោយបេះដូងដោយយោងទៅលើហេតុផលដូចខ្ញុំលើកឡើងទាំងបាម៉ានហ្នឹងគឺបាននេះស្រឡាញ់ដោយទឹកចិត្តបងប្អូនដោយការស្វែងយល់ឆ្វេងយល់បងប្អូនពិតប្រាកដគឺមិនងាយងាយរេទេបងប្អូនងាយងាយរេទេបាទដូចខ្ញុំបាទដូចខ្ញុំខ្ញុំនិយាយប្រវត្តិខ្ញុំខ្លះ ខ្ញុំគ្រប់គ្រងអ្នកប្រជាធិបតេយ្យស្រឡាញ់អ្នកប្រជាធិបតេយ្យខ្ញុំស្រឡាញ់តាំងពីដើមមកបាទតាំងពីដើមមកតាំងពីខ្ញុំប្រហែលជាខ្ញុំនៅចាំចាប់ដើមចេះស្រឡាញ់អ្នកប្រជាធិបតេយ្យអ្នកដែលស្រឡាញ់ជាតិស្នេហាជាតិនឹងតាំងពីអាយុប្រហែលជា7 10ណា17ឆ្នាំបាទខ្ញុំចាប់ស្រឡាញ់ពេលហ្នឹងមកប៉ុន្តែស្រឡាញ់ក្នុងចិត្តគ្រប់គ្រងក្នុងចិត្តមកខ្ញុំថាឱកាសណាមួយខ្ញុំមានឱកាសដូចថ្ងៃហ្នឹងចឹងខ្ញុំចេញមកនិយាយខ្ញុំចេញមក និយាយការពិតខ្ញុំនឹងនិយាយការពិតខ្ញុំនឹងលាតត្រដាងការពិតបង្ហាញបងប្អូនបាទហើយខ្ញុំ បង្ហាញពីបេះដូងខ្ញុំបេះដូងខ្ញុំមិនថាខ្ញុំនៅនៅស្រុកខ្មែរ4 10 20ឆ្នាំជាមន្ត្រីរាជការសង្ឃជា ប្រសង់ជាមេដឹកនាំអីថាអូខ្ញុំទៅគ្រប់គ្រងអាមេដឹកនាំផ្ដាច់ការអាមេដឹកនាំបំផ្លិចបំផ្លាញជាតិអីនេះដោយបេះដូងទឹកចិត្តខ្ញុំអត់ទៅរួចទេខ្ញុំ និយាយរួមថាខ្ញុំស្រឡាញ់ខ្លាំងខ្លាយទេខ្ញុំគ្រប់គ្រងខ្ញុំធ្វើតាមគេខ្លាំងខ្លាយទេបេះដូងខ្ញុំពិតប្រកបខ្ញុំអត់ស្រឡាញ់ពួកខ្ញុំជាបញ្ញវន្តមួយរូបខ្ញុំសិក្សាខ្ញុំរៀនសូត្របាទខ្ញុំសិក្សាខ្ញុំរៀនសូត្រហើយខ្ញុំចេះអានកសែតតាំងពីខ្ញុំអាយុ16 17ឆ្នាំមកខ្ញុំអានចាប់ផ្ដើមអានកសែតខ្ញុំដឹងបាទខ្ញុំដឹងពីហើយខ្ញុំអានសិភៅមកច្រើនទៀតខ្ញុំដឹងច្បាស់បានន័យថាខ្ញុំមានមូលដ្ឋាន គ្រឹះពិតប្រាកដក្នុងការជឿក្នុងការដើរតាមអ្នកនយោបាយប្រជាធិបតេយ្យ មិនមែនខ្ញុំចាញ់បោកទេណាមានកន្លងទៅពេលដែលខ្ញុំទៅដល់ស្រុកបារាំងឆ្នាំ2018ពេលខ្ញុំមកដល់ហ្នឹងពេលពេលឃើញឃើញខ្ញុំចេញថ្លែងសារពេលខ្ញុំចូលរួមជាមួយអ្នកចិត្តតៃគេថាខ្ញុំចាញ់បោករហូតអ្នកខ្លះខ្ញុំចាញ់បោកសំរងស៊ីខ្ញុំអស់សំណើចមកថាអូសំរងស៊ីមិនដែលទៅគៀងគោខ្ញុំមិនដែលទៅបញ្យួលខ្ញុំហើយនៅខ្ញុំនៅសុខខ្មែរមិនដែលបានជួបគាត់ទេខ្ញុំឃើញតែគាត់ ពីចម្ងាយ ស្ដាប់តែសារនយោបាយរបស់គាត់ខ្ញុំមើលតែសភៅរបស់គាត់សរសេរខ្ញុំរៀនសូត្រតាមគាត់គំរូរបស់គាត់ បាទគំរូរបស់គាត់ហើយខ្ញុំសិក្សាពីបញ្ញវន្តផ្សេងផ្សេងទៀតគាត់មានការចេះដឹងគាត់តាមដាននយោបាយក្នុងសង្គមភាគច្រើនគឺគាត់គាត់ស្រឡាញ់គ្រប់ត្រគាត់មើលឃើញពីសមត្ថភាពរបស់លោកប្រធាននៃទីយ៉ាងពិតប្រកបមិនអាចប្រកែកបានបាទប៉ុន្តែ ដូចខ្ញុំនិយាយបច្ចៈឲ្យបច្ចៈទៀតថាអ្នកខ្លះគ្រាន់តែជាការស្រឡាញ់លេងសើចដូចយើងស្រឡាញ់ស្រីអញ្ចឹងអ្នកខ្លះស្រឡាញ់ស្រីស្រឡាញ់លេងសើចណាស្រឡាញ់ស្រីនឹងគឺស្រឡាញ់លេងសើចចង់បានខ្លួនប្រានគេចង់លេងសើចកំដរអារម្មណ៍តណ្ហាខ្លួនឯងតែប៉ុណ្្នឹងទេ ពេលណាដែលខ្លួនឯងនឹងគេថាបានខ្លួនប្រាន គេហើយបំពេញតណ្ហាខ្លួនឯងបានហើយបោះបង់គេចោល យ៉ាងណាមិញរឿងគ្រប់គ្រងនយោបាយដូចគ្នាបើយើងស្រឡាញ់ប្រជាធិបតេយ្យនឹងមិនពេញមិនដោយបេះដូងរបស់យើងមិនដោយឆន្ទៈមនសិការដោយគតិចេញពីខ្លួនយើងដោយពិតប្រកបទេគឺជា ការស្រឡាញ់មួយដែលคล้ายคล้ายថ្ងៃណាមួយប្រកាសជាបោះបង់ជាតិនឹងចោលថ្ងៃណាមួយប្រកាសជាបោះបង់លោកប្រធានស្ដីទីសមាជិកចោលថ្ងៃណាមួយនឹងបោះបង់ជាតិនឹងចោលជាមិនខានទេដោយយោងលើកតានេះកតានោះប៉ុន្តែមនុស្សដែលស្រឡាញ់ពិតប្រកបណា ទោះស្លាប់ទៅជាខ្មោចក៏មិនបោះបង់ដែរបាទមានបងប្អូនយើងគាត់ភិកច្រើនគាត់ច្បាស់លាស់គល់គាត់ទោះជាណឯងឲ្យលុយប្រមាណក៏ដោយណាឲ្យលុយប្រមាណមកទិញមានបងប្អូនយើងបងស្រីបងប្អូនស្រីអ៊ំពីពូមីមីគឺមានគេឲ្យលុយទាំងម៉ឺនទាំងម៉ឺនដុល្លារយកមកដើម្បីធ្វើម៉េចឲ្យគាត់នឹងផ្លាស់ប្ដូរពីពីអ្នកប្រជាធិបតេយ្យទៅគ្រប់គ្រងគណៈបកកម្មណាយគ្រប់គ្រងគណៈបកកម្មណាយគ្រប់គ្រងគណៈបកប្រជាជននេះចឹង គឺគេទិញយើងយកទៅធីបចោលដោយស្លឹកដៀអញ្ចឹងណាបាទទិញយើងដូចខោអាវលក់នៅលើទីផ្សារហើយយើងត្រូវគិតថាយើងគិតមកថាយើងជាមនុស្សហើយគឺយើងជាជាវត្ថុជាសម្ភារៈបាទគេទិញបានហើយបើយើងមិនមែនសម្ភារៈយើងមិនមែនវត្ថុយើងមិនអាចលក់ទេដោយតំណែងបានទេអញ្ចឹងការណាបើចាត់ទុកខ្លួនឯងទៅជាតំណែងហើយវាអន់វាថោកជាទីបំផុតហើយបងប្អូនណាវាថោកជាទីបំផុតហើយថ្ងៃណាមួយនឹងវាគេនឹងបោះបង់ចោលឃើញជាក់ស្ដែង គេបោះបង់មែនអ្នកអ្នកដែលដែលចាត់ទុកខ្លួនឯងទៅជាតំណែងទៅជាអីយោងបែបនេះអ្នកណាដែលគ្មានហេតុផលឬសម្ពាធគ្រួសារអ្នកណាដែលគ្មានហេតុផលសម្ពាធការងារអ្នកណាដែលគ្មានហេតុផលសម្ពាធសេដ្ឋកិច្ចវាមានដូចតែគ្នាប៉ុន្តែមនុស្សគេចេះលះបង់ខ្ញុំលះបង់អត់ខ្វល់ផងហ្នឹងខ្ញុំលះបង់អត់ស្ដាយផងហ្នឹងខ្ញុំប្រកាសប្រាប់គ្រួសារខ្ញុំ បងប្អូនខ្ញុំ បង ខ្ញុំប្អូនខ្ញុំឪពុកខ្ញុំខ្ញុំប្រាប់ថា ចាប់ពីថ្ងៃនឹងទៅគឺកាត់កាល់ខ្ញុំចោលទៅបើរណាគេមកចង់សើចស្រាវជ្រាវសួរពីខ្ញុំថាខ្ញុំបានចាក់ចេញពីស្រុកខ្ញុំបានបោះបង់បងប្អូនចោល4 5ឆ្នាំហើយអត់មានបងមានប្អូនអីទៀតទេមានម៉ែមានអីទេប្រាប់ចឹងមកកុំអោយពាក់ប៉ុនអីទៅទីមទៅទៀមអីជាមួយខ្ញុំខ្ញុំគឺដាច់ចិត្តខ្ញុំដាច់របៀបហ្នឹងបាទបងប្អូនដែលស្គាល់ខ្ញុំ គឺបងប្អូនច្បាស់ខ្ញុំដំណើរគោលដៅខ្ញុំដោយលោកប្រធានចឹង បើថាខ្ញុំទៅមុខគឺខ្ញុំដឹងតែទៅមុខហើយខ្ញុំអត់បដូរគោលដៅទេ បាទសកម្មភាពខ្ញុំអាចផ្លាស់ប្ដូរដូចខ្ញុំថ្ងៃដែលខ្ញុំលាចាក់សិក្ខាបទខ្ញុំនិយាយថាខ្ញុំអាចផ្លាស់ប្ដូរសកម្មភាពប៉ុន្តែខ្ញុំអត់បដូរគោលដៅទេបានន័យថាខ្ញុំពីដើមមកខ្ញុំនៅជាប្រសង់ខ្ញុំនិយាយពេលប្រសង់ប៉ុន្តែដល់ពេលខ្ញុំមកពីជាប្រសង់ខ្ញុំនិយាយបែបបែបជាប្រសង់ធ្វើសកម្មភាពអីផ្សេងផ្សេងទៀតបាទប៉ុន្តែគោលដៅខ្ញុំការផ្លាស់ប្ដូររបបផ្ដាច់ការការផ្លាស់ប្ដូររបបជិះជាន់ កេងប្រវាញ់បោកប្រាស់ប្រជាពិធដ្ឋគេគ្រប់បែបគ្រប់យ៉ាងហ្នឹងគឺខ្ញុំអត់បដូរទេបាទខ្ញុំអត់បដូរចិត្តខាតហើយខ្ញុំនិយាយនេះអត់មានស្អប់បុគ្គលណាទេប៉ុន្តែស្អប់របបស្អប់អាដឹកនំសង្គមហ្នឹងបាទស្អប់ដឹកនំសង្គមហ្នឹងគឺវាវាខុសខើវាសាហាវពេកនិយាយរួមថាពីលស៊ីពីលអ្នកធំស៊ីអ្នកតូចអាធំស៊ីអាធំគ្រប់បែបគ្រប់យ៉ាងបំផ្លិចបំផ្លាញយូរយូរទៅណា ចាត់ទុកថាទឹកដីកម្ពុជាមួយដុំនឹងទឹកដីរបស់គ្រួសារគេអ្នកមានអំណាចគឺសាតកូលហ៊ុនចាត់ទុកថាតកូលហ៊ុននឹងគឺដីដីតកូលហ៊ុនដីកម្ពុជាដីតកូលហ៊ុនហ្មងណាដូចឥឡូវណាបានខ្ញុំនិយាយថាចឹងដូចដីដូចដីបឹងតមោកបងប្អូនប្រព័ន្ធហត្តានៅនៅទៅទៅពុះជាអាដីនឹងចែកគ្នាចែកដល់គ្រួសារគាត់ទៀតចែកដល់អង្គភាពដល់ចែកដល់នេះនោះនីតុនមួយចំនួនមិនអស់ ដីហ្នឹងគឺចែកដល់គ្រួសារទៀតឃើញបើនេះគេចាត់ទុកថាដីហ្នឹងជាដីកម្មសិទ្ធិរបស់គេអត់មានជាដីរបស់យើង ទាំងអស់គ្នាក្នុងនាមពលរដ្ឋទេនឹងដីបឹងតមុកហើយដីដទៃក្រៅពីបឹងតមុកដូចបឹងតពុនបឹងកក់ដីកោះពេជ្រសបុកចាបកោះពេជ្រដីនេះឥឡូវនេះកំពុងតែលុបតាមមាត់ទន្លេមេគង្គទន្លេបួនមុខ លុបខាងមកជួខាងកោះនារាបើពុទ្ធច្បារអំពើកោះនារាហ្នឹងបឹងស្នោកាត់មកជាហៀងតលេលុបបងប្អូនណាលុបអត់ខ្វល់ថា ទឹកនឹងវាវល់ទឹកនឹងវាចោលបាក់ច្រាំងតលេអីយ៉ាងមិនយ៉ាងទៅអត់ខ្វល់គេចាត់ទុកថាទឹកដីនឹងជាទឹកដីរបស់បពុរបស់គេប្រមាណអ្នកហ្នឹងគេអត់មែនគិតថាជាទឹកដីរបស់ពលរដ្ឋខ្មែរទាំងអស់គ្នាទេ ផលប្រយោជន៍អាស្រ័យទាំងអស់គ្នាគិតពីផលប្រយោជន៍រួមអត់មានខ្វល់ទេគឺសំខាន់ឲ្យតែគេបានលុយសំខាន់ឲ្យតែបពួកគេរស់មានបានចង់ឲ្យងាប់វេទនាយ៉ាងម៉េចក៏ដោយ ចង់ភូមិដែរណៃរំកិលឲ្យច្រឹបដូចមុខរណាមិនក៏ដោយក៏អត់ខ្វល់សំខាន់អញបានលុយបាទសំខាន់អញបានលុយសួរថារបៀបហ្នឹង មានមានដល់ប្រមាណអ្នកមានដល់ដែលគេជើធ្លុះរបៀបហ្នឹងមានប្រមាណអ្នកនៅលើភពលោកគឺអត់មានច្រើនទេបើមានក៏រលាយទៅដែររលាយដូចកមុនត្រូវថ្ងៃចឹងបាទ អំបិលត្រូវទឹករលាយអត់យូរទេបងប្អូនហើយត្រូវចាំថាគ្មានអីអមតៈទេបងប្អូនគ្មានអីថិតទេទេ ថ្ងៃណាមួយវាគង់តែ ផ្លត់ស្នៀតទេ បនស័កតំណែងទូនីតិនឹងថ្ងៃណាវាគង់តែផ្លត់ស្នៀតទេអ្នក ដែលគ្រប់គ្រងកាប់មុខអ្នកដែលគ្រប់គ្រងទាំងងឹតងងុលអ្នកដែលដែលដែលគេហៅថាគ្រប់គ្រងទាំងខុសណា ថ្ងៃណាមួយនឹងភ្លឺភ្នែក ថ្ងៃណាមួយនឹងស្វាងចេះថ្ងៃណាមួយនឹងអាម៉ាស់ខ្មាស់ខ្លួនឯងរហូតដល់មិនហ៊ានចង់រស់នៅក្នុងពិភពមនុស្សនឹងថែមទៀតបាទហើយរមឺរបៀបហ្នឹងអូម៉ាថាខ្លួនឯងស្រឡាញ់ផ្កាប់មុខរបបផ្ដាច់ការរំលោភសិទ្ធិសេរីភពបំផ្លាញច្បាប់របៀបហ្នឹងណាហើយយើងទៅរស់នៅប្រទេសសេរីឧទាហរណ៍ទៅរស់នៅកាណាដាទៅរស់នៅអាមេរិកទៅរស់នៅបារាំងមករស់នៅបារាំងអូស្ត្រាលីអីវាខ្មាស់មកដល់ជន់ទឹកដី គេជាធិបតេយ្យខ្មាស់គេហ្មងបងបងប្អូនខ្មាស់គេថា អញស្មោកគ្រូគ្រប់គ្រងមេរំដំផ្ដាច់ការគុំមនេះដុសស្លែដែលបំពេញសិទ្ធិសេរីភាព ដែលប្រើអំពើហិង្សាគ្រប់បែបយ៉ាងអញទៅគ្រប់គ្រងហើយជឹងអញមិនសមណាមកជន់ទឹកដីអច្ឆរិយៈជន់ទឹកដីប្រជាធិបតេយ្យគេអញខ្មាស់គេណាគួរតែគួរតែគិតគូររបៀបហ្នឹងបងប្អូនណាគួរគិតគូររបៀបហ្នឹងហើយនឹងមួយមួយទៀតដែរមេដឹកនាំមេដឹកនាំជាច្រើនណាដែលតែងតែប្រើអំពើ អំណាចផ្ដាច់ការរបស់ខ្លួនជិះជាន់ធ្វើបាបអ្នកដទៃប្រើអំពើហិង្សាអ្នកដទៃជាហើយជាពិសេសដូចតឡាការក្រមតឡាការអញ្ចឹងប្រើអំណាចតឡាការរបស់ខ្លួនកាត់ទោសបានន័យថាចកាច់ចកើកាត់ទោសចបុកចបល់បាយបិនជាបាយបាតមិនដឹងជាស្អីច្បាប់នៃណានៅនៃចង់ថាថាទៅចង់និយាយនិយាយទៅយូរយូរទៅឡើងសាវនាការជំនុំជម្រះអ្នកទោសអ្នកសកា យូរយូរទៅសួរថាអ្នកទោសនៅសួរស្គាល់សមរស៊ីអត់យូរយូរទៅសួរថាចូលរួមយ៉ាងម៉េចខ្លះជាមួយសមរស៊ីយូរយូរទៅអ្នកឯងស៊ីនំបញ្ចុកមានគោលម្ដងអីយូរយូរទៅអ្នកឯងស៊ីបាញ់ឆៅនឹងគោលម្ដងអីណាវាឈួតមែនតើណាតឡាការច្បាប់មេត្រាអីផ្សេងផ្សេងមិនសូតឲ្យពួកគាត់ស្ដាប់ គាត់ខុសនៅមេត្រាណាប្រការណារំលោភទៅណាយកច្បាប់នឹងយកមកនិយាយមក សូត្រឲ្យគាត់ស្ដាប់មេត្រាទីប៉ុណ្ណេះទីប៉ុណ្ណោះមេត្រាចាស់ច្បាប់ចាស់ច្បាប់ថ្មីមេត្រានេះយោងមេត្រានោះអីសូត្រមកឲ្យគាត់ស្ដាប់មកទៅសួរអ្នកទោសមនសិការសួរស្គាល់សមរស៊ីអត់អ្នកទោសមនសិការខ្លះគាត់ឆ្លើយថាបើមិនស្គាល់សមរស៊ីក៏មិនស្គាល់ហ៊ុនសែនដែរ ពួកស្រុកខ្មែរមានអ្នកនយោបាយខ្លាំងខ្លាំងតែពីរអ្នកនេះគឺមានហ៊ុនសែននិងសំរងស៊ីបើមិនស្គាល់ហ៊ុនសែនក៏មិនស្គាល់សំរងស៊ីអ្នកអ្នកអ្នកទោសអ្នកស្ការគាត់ឆ្លើយចឹងហើយស៊ីនោះបញ្ចប់នឹងខុសដែរអ្នកស្រុកស៊ីគេពួកឯងស៊ីដែរតែប្រកាសគេប្រកាសស៊ីនំចុកស៊ីនំចុកគេដែរគេប្រកាសស៊ីនំគ្រក់ស៊ីនំគ្រក់គេដែរហឹម ហើយដល់ពេលគេប្រកាសស៊ីដុំថ្មប្រហែលជាស៊ីដុំថ្មគេដែរយីគិតជាគួតយកមែនទេបាទលប់ឡែចមុខច្បល់អាតែនឹងហើយតែយើងមិនអាចទទួលបានយកបាទវាអសិលធម៌ពេកវាអគុណធម៌ពេកខ្ញុំលហើយក្នុងនាមអស់លោកអ្នកដែល មានការចេះដឹងមានខួរក្បាលជាមនុស្សគិតពិចារណាសូមមើលកន្លែងហ្នឹងទង្វើដល់ស្មោកគ្រប់ទង្វើដល់អាក្រក់ដល់ថោកទាបទាំងផងកុំចេះតែគ្រប់គ្រងទាំងងឹតងងុលគ្រប់គ្រងទាំងបំពីបំពីន គ្រប់បែបគ្រប់យ៉ាងរាល់ថ្ងៃណាធ្វើទុកបុកម្នេញយ៉ាងម៉េចខ្លះជាមួយជាមួយអ្នកទោសនយោបាយអ្នកទោសអ្នកសកម្មគ្មានទោសអីទាំងអស់ត្រឹមតែប្រកាសគោលជំហរគ្រប់គ្រងត្រឹមតែស៊ីនំបញ្ចុកត្រឹមតែគ្រប់គ្រងអ្នកប្រជាធិបតេយ្យចូលស្រុកខ្មែរវិញមានទោសដែរចោតប្រកាន់សិតតែរួមគំនិតជាមួយពួកក្បត់ជាតិរួមគំនិតជាមួយពួកអូទៀមក្រៅច្បាប់រួមគំនិតជាមួយអ្នកធ្វើបដិវត្តពណ៌ បដិវត្តម៉ែវាអីឧទាមម៉ែវាឪវាអីខ្ញុំឆ្ងល់ខ្ញុំទ្រាំអត់បានណាពាក្យកន្លែងហ្នឹងចោតប្រកាន់សិទ្ធិពួកឧទាមពួកឧទាមពួកនៅក្នុងបញ្ជីខ្មៅណានៅក្នុងបញ្ជីខ្មៅត្រង់ពួកខ្លួនឯងក្រុមអតីតកម្មាវិបាល ខ្មែរក្រហមបាត់ដៃបលាក់ឈាមរួមគំនិតគ្នាសម្រាប់ខ្មែររាប់លាននេះ សម្លាប់សម័យអពតមកអស់ចិត្តសម្លាប់សម័យក5កេនខ្មែរទៅសម្លាប់នៅព្រំដែនសម្លាប់ក្នុងទស្សវត្ស8ជាងខ្មែរគ្រប់បែបគ្រប់យ៉ាងលួចប្លន់សម្លាប់លោបឆក់សម្លាប់គ្រប់បែបគ្រប់យ៉ាង នៅខែប្រព័ន្ធរំលោភបំពានប្លន់ទ្រព្យសម្បត្តិគេគ្រប់បែបគ្រប់យ៉ាងអត់គិតទេពេលទង្វើអាក្រក់របស់ខ្លួនបែរទៅតាមធ្វើទុកបុកម្នេញអ្នកទោសមនសិការយូរយូរទៅ អាគ្រួសារបងប្អូន គេរាប់អាន គេស្រឡាញ់គ្នាមនុស្សស្រីមនុស្សប្រុសស្រឡាញ់គ្នាប្តីប្រពន្ធស្រឡាញ់គ្នាឪពុកកូនបងប្អូនតអ្នកតំណងគ្នាក៏អត់បានណាទៅទៅហាមខាត់ផត់កុំឲ្យតាក់តងជាមួយពួកអទៀមពួកដាក់គេដាក់ក្នុងបញ្ជីខ្មែរកុំទៅតាក់តងកុំទៅប៉ះពាល់ប្រយ័ត្នមានទោសដល់ខ្លួនយឺតយឺតគេរឹកថោកទាបចោមរាយហ្នឹង វាអត់សមកើតមកជាខ្មែរទេអារបៀបហ្នឹងវាសមតែកើតជាយួនវាទៅទៅទៅលើលើទុកដោយយួនទៅនៅសុកយួនគាត់វាសមពួកអាចរិកផុកទៀតហ្នឹងខ្ញុំមិនចង់លេងឲ្យក្រៅទេប៉ុន្តែវាជ្រុលបាទនិយាយដល់ចំណុចនេះខ្ញុំឈឺចាប់ពេកបាទនិយាយទៅខ្ញុំឈឺចាប់វាធ្វើបែបខ្មែរហួសហេតុពេកយូរយូរទឹកគ្រាន់តែរឿងនយោបាយ រវាងខ្លួនឯងដឹកនាំហើយនឹងក្រុមបពប្រឆាំងចោតគេសិទ្ធពួកទៀមពួកអ្នកក្រៅច្បាប់ហាមខត់គ្រួសារគេមកឲ្យតំណែងហាមខត់មនុស្សដែលគេស្រឡាញ់ឲ្យតំណែងហាមខត់ម្ដាយឪពុកមកឲ្យតំណែងតំណងមួយកូននេះច្បាប់នេះជារឿងណាយូររឿងអាក្រក់មែនតើបងប្អូនណាជារឿងអាក្រក់មែនតើហើយបងប្អូនត្រូវចាំថារបបនេះវាជារបបជន់ពីល វារបបអតីតកម្មាបាល់ខ្មែរក្រហមនៅហើយវាសាព្រោះតែរឿងស្មោកគ្រុកនឹងហើយវាចិញ្ចឹមមនុស្សសាហាវសាហាវចិញ្ចឹមមនុស្សគ្រូឃើញខ្ញុំដឹងចរិតណាពួកសាហាវរបៀបណារបៀបណាខ្ញុំចង់ណាស់ខ្ញុំចង់បំផុតគឺចង់ប្រឈមមួយពួកនឹងហ្មងយល់រួមខ្ញុំចង់ប្រឈមមកថ្ងៃក្រោយទៅខ្ញុំចង់ទៅប្រឈមផ្ទាល់មកខ្ញុំចង់ទៅមើលមុខមើលពួកអ្នកដែលដែលធ្វើទុកបុកម្នេញដែលធ្វើបាបខ្មែរខ្លួនឯងនឹងចង់បានស្អីខ្ញុំស្ងល់ខ្ញុំសួរមក ថ្ងៃក្រោយទៅផ្លាស់ប្ដូរបានខ្ញុំទៅសួរដល់ផ្ទះទៅសួរដល់ជំនុំចតាគាត់មកសួរនរឯងចង់បានស្អីនរឯងធ្វើបាបខ្មែរហ្នឹងណែឯងទៅបង្កើតពាក្យញុះញង់អុចអាលនឹងបង្កើតរឿងប្រឌិតរឿងធ្វើបាបគេហ្នឹងចង់បានស្អីហើយប្រឌិតរឿងមិញខ្ញុំនិយាយតែរឿងចំពោះកុហកណាដែលគេធ្វើស៊ីកុហកកុហកដូចគ្នាបើរឿងចំពោះប្រសង់វិញខ្ញុំជាប្រសង់ដូចគ្នាធ្លាប់អតីតជាអ្នកបុស្សបើរឿងធ្វើស៊ីប្រសង់វិញធ្វើស៊ីសាហាវបងប្អូនចង់សម្លាប់ ភាសាខ្មែរមួយគេនិយាយថាចង់សម្រាប់ឆ្កែតើគេធ្វើម៉េចចង់សម្រាប់ឆ្កែចង់ធ្វើឆ្កែនឹងស៊ីគេធ្វើម៉េចមិនមែនគេទៅវាយឆ្កែនឹងភ្លាមភ្លាមយកមកស៊ីទេប្រកាសជាមានអ្នកខថាណែឯងទៅទៅសម្រាប់វាទៅអីឆ្កែនឹងវាការពារម្ចាស់ឆ្កែនឹងវានៅផ្ទះវាការពារទ្រព្យសម្បត្តិវាព្រុសហ៎វាព្រុសការពារផ្ទះទ្រព្យសម្បត្តិទៅសម្រាប់វាធ្វើអី ដើម្បីចង់ស៊ីសាច់ឆ្កែហ្នឹងគេចោទថាឆ្កែនឹងឈួត បាទឆ្កែនឹងឈួតអញ្ចឹងគេ សម្លាប់ឆ្កែនឹងធ្វើជាមហូបស៊ីចែកគ្នាស៊ីហ្នឹងចរិតមួយចរិតហើយចរិតស៊ីឆ្កែអាពូជស៊ីឆ្កែនេះមិនមែនខ្មែរទេណាអាហ្នឹងគឺពូជពួកអាកូរ៉េខាងកើតហ្នឹងបាទពួកអាកូរ៉េខាងកើតហើយពួកមួយចំនួនដែលដែលបង្កើតវប្បធម៌សងសឹកខ្មែរគ្នាឯងហ្នឹងឯងពួកអាហ្នឹងគឺសិតតែពូជម្បោវាមកពីអាកូរ៉េខាងកើតហ្នឹង ឈាមជ័រប្រមាត់បេះដូងវាមកពីអាការៈកង្កើតនឹងបាទមកពីអាការៈកង្កើតនឹងហើយចង់សម្លាប់មនុស្សចង់ចង់ចង់បំតិចលោក សង្ឃគេចោតប្រកាន់ថាលោកសង្ឃនឹងមានស្រីណាបងប្អូនគេចោទថាលោកសង្ឃនឹងមានស្រីលោកសង្ឃនឹងលួចលុយវត្តលោកសង្ឃនឹងចូលចូលរួមជាមួយគណៈបពប្រឆាំងអ្នកឃើញរបៀបគេសម្លាប់គេចោតប្រមាណជ្រុងនឹងបងប្អូនណា ហើយគេចាប់ចាប់សឹកបើមិនសឹកគឺបដិញចេញពីពាត់ណាបងប្អូនណាត្រូវចាំណាអានឹងជមិញខ្ញុំនិយាយតែកុហកវិស័យកុហកណាដល់ហើយចូលដល់វិស័យខាងបព្វជិតប្រសងគឺគេលៀបពណ៌ឲ្យគេសម្លាប់ ហើយគេរៀបប្រព័ន្ធណាគឺមកស្អាតមកអាអ្នកស៊ីឈ្នួលមកធ្វើរឿងហ្នឹងអ្នកណាដើរតួមកកាន់ថាដឹកនាំ ក្រមស្ត្រីឲ្យដើរតួហ្នឹងសំដែងថាធ្លាប់ រស់នៅជាមួយលោកសង្ឃធ្លាប់ដេកជាមួយលោកសង្ឃធ្លាប់បានលុយជាមួយលោកសង្ឃធ្លាប់អីជាមួយលោកសង្ឃទៀតទៅបាទខ្ញុំមានជួបរឿងហ្នឹងគេពិភាក្សាគ្នាថាចង់ចង់ធ្វើរឿងហ្នឹងមួយឲ្យចេញក៏ចង់ចង់កំចាត់លោកហ្នឹងយើងធ្វើមិនគេសួរអញ្ចឹងណាដល់ពេលអញ្ចឹងអ្នកដែលគេជំនាញខាងធ្វើហ្នឹងពួកអាខូចហ្នឹងលោកសង្ឃខូចមួយចំនួនគេកាន់ក្នុងតំណែងជួរគណៈបកប្រជាជន គេញញឹមគេសើចគេនិយាយ សិបសិបសិបទៅខ្ញុំស្ដាប់ឮចាអូសាហាវណារៀបចំគម្រោងធ្វើសិហ្មងធ្វើស៊ីហ្មងអារឿងហ្នឹងណាខូចណាធ្វើនៅសុកខ្មែរអនុវត្តនៅស្រុកខ្មែរមិនអស់ចិត្តទេមកអនុវត្តមកដល់ស្រុកក្រៅមកដល់ស្រុកបារាំងក៏មានមកទៅដល់ទៅដល់អាមេរិកក៏មានដែរយកអាអាមេរិកគម្រោងស្មោកគ្រូអាការប្រឌិតស្មោកគ្រូនឹងយកទៅអនុវត្ត លើលើប្រសងខ្មែរនៅក្រៅប្រទេសក៏មានដែរបងប្អូន សាហាវណាស់នេះឲ្យខ្ញុំគ្រាន់តែនិយាយវិញនិយាយខ្លះឲ្យបងប្អូនចូលរួមជិនសួរថាបងប្អូនមានភ្នែកទាំងគូរបស់ខ្លួន មានតិចទាំងគូរបស់ខ្លួន មានមាត់ថានិយាយមិនកើតទៅតិចស្ដាប់លឺភ្នែកមើលឃើញមនុស្សដែលយើងស្គាល់តើមនុស្សនឹងប្រភេទមនុស្សរបៀបនឹងមែនអត់បាទមនុស្សរបៀបនឹងអត់ធ្លាប់អាស្រ័យទៅអ្នកតំណង គ្នាធ្លាប់និយាយក្នុងសង្គមដូចគ្នា តែដើម្បីភាពជោគជ័យនៃអំណាចរបស់គេភាពជោគជ័យនៃនយោបាយរបស់គេ គេធ្វើសពគ្រប់ទាំងអស់មិនថាលោកសង្ឃុំថាឡើយត្រឹមតែចាប់សឹកប៉ុណ្ណឹងគេមិនហ៊ានធ្វើគេ សម្លាប់លោកសង្ឃគេហ៊ានធ្វើផង គេបាញ់លោកសង្ឃចោលគេហ៊ានធ្វើរឿងអីត្រឹមតែបកគោឈ្មោះប៉ុណ្ណឹងមិនហ៊ានធ្វើដល់ហើយ សូមផ្ញើសារនេះផ្ដាំដល់បងប្អូនកូនខ្មែរយើងទាំងអស់គ្នា ថាបើយើងជាអ្នកដែលមានបេះដូងសុចរិតយុត្តិធម៌ចង់បានភាពត្រឹមត្រូវចង់បានភាពស្អាតស្អំក្នុងសង្គមនឹងហើយស្រឡាញ់សេរីភាពយុត្តិធម៌ពិតប្រាកដណាគឺបងប្អូនកុំជឿដោយងាយងាយទៅពិចារណា ទៅតាមដានឲ្យពិតប្រាកដបើបងប្អូនជឿតាមអ្វីដែលគេសម្ដែងឲ្យយើងឃើញអ្វីដែលគេបង្កើតឲ្យយើងមើលណាអ្វីដែលគេ រំលឹកឲ្យយើងឃើញហើយបើបងប្អូនជឿបងប្អូនបើន័យថាមានខួរក្បាលស្ទេអារម្មណ៍បើន័យថាខួរក្បាលនឹងការសម្រេចចិត្តរបស់បងប្អូនមិនខុសពីពួកគេនឹងប្រហែលទេមិនខុសពីពួកគេបើន័យថាបងប្អូនក៏មានខួរក្បាលមានបេះដូងដូចពួកអាកុំមុនីសផ្ដាច់ការនឹងដែរពួកអានេះស៊ីសាច់ឆ្កែនឹងដែរបងប្អូនស៊ីសាច់ឆ្កែនឹងដែរវាអត់ខុសគ្នាទេតែបើបងប្អូនជឿដោយ មានហេតុមាន ផលពិចារណាត្រឹមត្រូវ មកន័យថាបងប្អូនមានឆន្ទៈមានមនសិការបេះដូងពិតប្រកបមានសុចរិតភាពក្នុងខ្លួនពិតប្រកបមិនចេះតែជឿងាយងាយណាមិនចេះតែជឿងាយងាយនេះខ្ញុំខ្ញុំលើកហេតុផលបង្ហាញឲ្យបងប្អូនអស់ទៅចុះបាទអស់ទៅឲ្យបងប្អូនចារណាឲ្យបងប្អូនគិតគូរខ្លួនឯងបាទអូខេហ្នឹងហើយខ្ញុំនិយាយដូចជាដល់ម៉ោងទៀតដល់ម៉ោងហើយហ្នឹងនេះអ្វីដែលខ្ញុំចង់បើកវងចកខ្លះតកតងនឹងបរិបត្តិសង្គមខ្មែរយើងហ្នឹង បាទហើយដំណើរឈ្មោះនៃការដែលយើងបាទន័យថាយើងមិនប្រូគោដៅតែយើងប្រូសកម្មភាពធ្វើនយោបាយ បាទហើយអ្វីដែលខ្ញុំហ៊ូសចិត្តណា បងប្អូនណាអ្វីដែលខ្ញុំហ៊ូសចិត្តបាទន័យថាការប្រកួតប្រជែងលើ សង្វៀននយោបាយដោយរឿងគណៈបកអញ្ចឹងសេរីពហុបកប្រកួតប្រជែងគ្នាដោយដោយសុចរិតយុត្តិធម៌លើសង្វៀននយោបាយខ្លាចអីយើងក្នុងនាមយើងកាន់អំណាចមករាប់ 60ឆ្នាំមកហើយកសាងមូលដ្ឋាន គ្រឹះធ្វើអំពើល្អគ្រប់បែបគ្រប់យ៉ាងរឿងអីទៅខ្លាចឆ្លាក់ឆ្លាក់ឆ្នាក់ឆ្លាក់ឆ្នោតអីទៀតបាទចំណុចដែលគេខ្លាចបងប្អូនហ្នឹងឯងគឺដោយសារគេធ្វើអំពើ អាក្រក់ហ្នឹងណាអំពើអាក្រក់កាន់តែច្រើនទៅច្រើនទៅនឹងវាអត់អាចទប់បានទេអំណោយនឹងចែកចែងមួយខែទូលមួយខែបោះឆ្នោតក៏នៅតែគេមិនបោះឲ្យដែរបងប្អូនអំណោយគេឲ្យចេះតែយកទៅបងប្អូន អំណោយនឹងភាគច្រើនបានមកពីលុយតែគេលក់ជាតិនឹងគេបំផ្លាញជាតិគេពុករលួយនឹងគេយកទៅទិញអំណោយយកទៅចែកបងប្អូនបងប្អូនគេឲ្យយកទៅពោះជាវិភាកទានចំណែករបស់ជាតិយើងទេបងប្អូនហើយបើឧបមាថាខ្ចីលុយគេមកទិញអំណោយចែកឲ្យយើងក៏យើងពលរដ្ឋខ្មែរក៏មានកាតព្វកិច្ចបងពុនសងគេទៅថ្ងៃក្រោយដែរវាអត់ខុសយកទៅគេឲ្យយកទៅបាទប៉ុន្តែអាការបោះឆ្នោត គឺជារឿងមួយផ្សេង ជាការបោះឆ្នោតមួយដោយសម្ងាត់បងប្អូនដោយសារតែខ្លាចស្រមោលនៃអំពើអាក្រក់ដែលខ្លួនបានធ្វើបាទម្ល៉េះហើយ គឺ មានតែវិធីកម្ចាត់មានតែវិធីរៀបរៀងមានតែវិធីលុបឈ្មោះ បំបត្តិឈ្មោះហ្នឹងហើយដើររៀបរៀងដើររំខានហ្នឹងហើយទើបអាចទប់នៅការឈ្នះចាញ់នឹងបានបើថាធ្វើដោយល្អដូចគ្នា វាទៅអត់រួចពួកខ្លួននឹងវាធ្វើអាក្រក់ បើជាមេឃុំវិញវាពុករលួយ វាបាក់ពួកគ្រួសារនិយមអញនិយមគ្រប់បែបគ្រប់យ៉ាងគេទៅសញ្ញេច្បាប់ឯកសារតាមច្បាប់ទេទៅមកព្រឹកទួលល្ងាចអត់តមកសញ្ញេហើយរឿងអីដែលគេមិនអន់ចិត្តគេមិនកើតគេមិនសប្បាយចិត្តយ៉ាងណាគេទៅបោះឆ្នោតឲ្យធ្វើរបៀបហ្នឹងការផ្ដល់សេវាសាធារណៈមិនមិនតន់ពេលវេលាមិនឆ្លើយតបទៅនឹងតម្រូវការបាទពុករលួយកេងប្រវាញ់គ្រប់បែបគ្រប់យ៉ាងអាខ្លះសាលាឃុំនៅតាមផ្ទះ អ្នកខ្លះសាលាឃុំគឺខ្ល้ายជាសាលាបកគ្រប់បែបគ្រប់យ៉ាងរឿងអីដែលប្រជាពលរដ្ឋគាត់មិនយល់ទៅឲ្យខ្លាចសម្បល់អំពើអាក្រក់ខ្លាចសម្បល់អំពើអាក្រក់របស់ខ្លួនយាយីគ្រប់បែបគ្រប់យ៉ាងវានេះហើយគឺជាសញ្ញាមួយបង្ហាញឲ្យឃើញថាវាចិត្តដល់ទីបញ្ចប់នៃរបបរាជការរបស់គេនឹងហើយណាចិត្តដល់ទីបញ្ចប់ហើយវាអត់មានអីនៅទេបងប្អូនធ្វើអំពើល្អគ្រប់បែបគ្រប់យ៉ាង ដឹកនាំមកយូរហើយនៅតែខ្លាចខាងគណៈបពប្រឆាំងគណៈប្រជាធិបតេយ្យភ្លើងទៀនមានស្អីបាទដៃទៅទេណាបាទដៃទៅទេហើយមានលុយណាទៅទិញកទិញស្បៀងទិញសរងប៊ីចេងកម៉ាដល់ចែកគេ មានទេមានតែដៃ10លើកទៅប៉ុណ្្នឹងបងប្អូនអើយជួយទៅបោះឆ្នោតចេះចុះហ្នឹងហើយបងប្អូនហ្នឹងបងប្អូនដែលគ្រប់គ្រងពលល្អជាកុសលសុចរិតភាព ហ្នឹងហើយភាពត្រឹមត្រូវស្អាតស្អំសេរី ភាពយុត្តិធម៌គឺបងប្អូនបោះឆ្នោតឲ្យគណៈបកភ្លើងទៀនទៅបងប្អូនបងប្អូនសង្ឃឹមបងប្អូនមានពលឺបងប្អូនមានពលឺមានក្តីសង្ឃឹមថាបងប្អូននឹងអាចទទួលបាននៅយុត្តិធម៌បាទបើថ្ងៃនៅក្នុង អាណត្តិទី5នៃការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់នឹងវារោគដំណោះស្រាយមិនទាន់បានឲ្យបងប្អូន100% 2023 បងប្អូនអត់ធ្មត់ទៅតែមួយឆ្នាំទៀតរបស់ឆ្នោតថ្នាក់ជាតិក្រោយពីបោះឆ្នោតថ្នាក់ជាតិនឹងដឹងហើយលទ្ធផលអ្នកណាឈ្នះអ្នកណាចាញ់ទៀតរបស់ឆ្នោតថ្នាក់ជាតិដល់ឲ្យបងប្អូនចូលរួមទាំងអស់គ្នាទៅបដូរទៅបដូរបាន ខ្មែរក្របឡើយច្រើនណាស់យើងដឹងតែខ្មែរយួននៅស្រុកខ្មែរវាច្រើនលៀនហើយច្រើនលៀនអ្នកហើយប៉ុន្តែក៏ខ្មែរយើងច្រើនជាងយួនដែរបាទសូមឲ្យ ខ្មែរឈាមខ្មែរទាំងអស់នោះក៏ក្រឹងញាប់ញ័រទាំងអស់គ្នាមកទៅចូលរួមបោះឆ្នោតទាំងអស់គ្នាទៅបោះឆ្នោតដើម្បីផ្លាស់ប្ដូរ បោះឆ្នោតដើម្បីរីកចម្រើនបោះឆ្នោតដើម្បីអនាគតក្រុមគ្រួសារបងប្អូនកូនក្មួយយើងទៅថ្ងៃក្រោយអត់មានទៅមើលឃើញលៀបសការលួយកាក់ខ្លាចអំណាចគេនេះនោះអីមកបងប្អូនចប់ហើយអានឹងគឺរលួយរលាយផែនដីហើយបើសិនតែបងប្អូនលំអៀងទៅលើតែផលប្រយោជន៍លៀបសការណាខ្លាចនៅនេះខ្លាចនៅនោះនោះគឺបងប្អូនរលាយអស់ផែនដីហើយគឺបងប្អូននៅទុកនៅក្នុងបេះដូងទុកនៅក្នុងទឹកចិត្តរបស់ខ្លួនទៅគូសឲ្យនរណាអីនរណីគឺបងប្អូនទុកនៅក្នុងចិត្តទៅ ទុកនៅក្នុងចិត្តទៅមិនបាច់និយាយទៅនៅឃើញថានិយាយទៅក៏លោកវិបាយការគឺទុកតែក្នុងចិត្តទៅដល់ថ្ងៃដល់ពេលទៅគូសបដូរតម្រង់បងប្អូនបដូរយកមេឃុំបំរើរាជដកអាមេឃុំបំរើបៈនោះដាក់មេឃុំបំរើរាជដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នាបានទទួលសេវាសាធារណៈបានទទួលសេរីភាពយុត្តិធម៌សុចរិតភាពនៅមូលដ្ឋានរបស់យើងទទួលនៅការអភិវឌ្ឍមួយពិតប្រកបហើយយើងសប្បាយចិត្តណា ពេលដែលមានខុបមេឃុំដំណាក់ឲ្យជាធិបតីសេរីភូប៉ាបើដោះស្រាយឲ្យយើង បាន100%ក៏យើង ជួយពួកគាត់ទៅបាទជួយពួកគាត់នឹងក៏ពួកគាត់សប្បាយចិត្តជាមួយនឹងយើង ដែរហើយយើង គួរតែអាណិតពួកគាត់ណាតែគាត់ហ៊ានលះបង់បើនិយាយថាពេលវេលាលះបង់ការងារអ្នកខ្លះធ្វើការងារធ្វើការងាររដ្ឋធ្វើការងារឯកជន សុខចិត្តលះបង់ការងាររដ្ឋណាឲ្យគេកាត់ប្រាក់ខែឲ្យគេលុបឈ្មោះចោលទៅឈរជាបេក្ខជនមេឃុំ ឈរជាចៅសង្កាត់អ្នកខ្លះលោកពូកុសលប៉ែនអ្នកខ្លះគឺគាត់ធ្វើការងារឯកជនគាត់មិនជាធូធាវហ្មងទេប៉ុន្តែគាត់ធ្វើការងារឯកជនដល់ពេលវេលាយុទ្ធនាការខែ4ខែ5មកដល់ហ្នឹងគាត់ដាក់ឈ្មោះព្យួរការងារឬក៏សុំលាលែងឈប់បើគេអត់ឲ្យព្យួរគឺសុំឈប់បាទគឺបានន័យថាអស់ប្រាក់ខែរលីងបាត់បង់ប្រាក់ខែរលីងអត់មានប្រាក់ខែរៀលទេតំណឹងហើយ ដែលចង់ឲ្យចង់ឲ្យបងប្អូនយើង ណាចង់ឲ្យបងប្អូនយើង ជួយមើលឲ្យមែនតើហើយមើលឃើញពីការលះបង់ដ៏ធំធេងរបស់គាត់លះបង់ប្រាក់ខែជួយជាតិហើយលះបង់ការងារតខ្លួនដើម្បីជួយជាតិទៀតសួរតារយឯណា បានបងប្អូនណារយឯណាបានមកឲ្យយើងយើងចូលរួមទាំងអស់គ្នាទៅ បងប្អូននៅក្រៅប្រទេសក្នុងប្រទេសចូលរួមគ្នាមកកាក់ម៉ាសេនមករៀល2រៀល100 200បងប្អូនជួយទៅបងប្អូន ជួយទៅដើម្បីឲ្យពួកគាត់នឹងបានជាប់ជាមេឃុំចៅសង្កាត់ជាក្រុមប្រឹក្សាស្រុកជាក្រុមប្រឹក្សាខេត្តដើម្បីបន្តដឹកនាំមូលដ្ឋាននឹងទៅគាត់បានប្រាក់ខែបាទក្រោយពីបោះឆ្នោតហើយប្រហែលខែមកគាត់នឹងបានប្រាក់ខែនឹង100 200គឺជាប្រាក់ខែញើសឈាមរបស់គាត់ដែលគាត់ស្រឡាញ់ពេញចិត្តគាត់ឈរតំណាងឲ្យឆន្ទៈរបស់បងប្អូនរាប់លានអ្នកបាទរាប់លានរាប់សែនរាប់ម៉ឺនអ្នកម្ល៉េះហើយសូមសូមបងប្អូនចូលរួមបាទសូមចូលរួមជួយគាត់ជួយលើកទឹកចិត្តគាត់តាមលទ្ធភាពដែលបងប្អូន ជួយបានបាទដូចខ្ញុំជំរាបលោកពូដោយត្រង់បងប្អូនកូនក្មួយដោយត្រង់ថាកន្លងទៅខ្ញុំកាលពីអាទិត្យមុននេះខ្ញុំ បានធ្វើបុណ្យផ្កាជាមួយនឹងក្រុមការងារពលរដ្ឋខ្មែរនៅឯប្រទេសបារាំងនឹងបាទគឺបានធ្វើបុណ្យផ្កានៅមេក្រូបាទដាក់ផ្កាមេក្រូនោះគឺបានថវិកាប្រមាណ10000អឺរ៉ូបាទ10000អឺរ៉ូនោះក៏ថវិកាក៏ទម្លាក់ទៅ1 ឲ្យក្រមការងារបាទនៅសមរភូមិមុខដើម្បីគាត់យកទៅចាត់ចែងតាមសេចក្តីត្រូវការជាក់ស្ដែងបាទត្រូវការជាក់ស្ដែងខ្ញុំសប្បាយចិត្តណាស់ពេលបានថាវិការនឹងហើយជាខំថាបងប្អូនខ្មែរឈាមខ្មែរគឺបន្តជួយបាទគឺពួកគាត់ដល់ដំណាក់កាលនេះលះបង់អស់ហើយបងប្អូនណាលះបង់អស់ហើយអ្នកដែលធ្វើការងារក្នុងរដ្ឋក្នុងឯកជនអីគឺឈប់អស់ហើយដោយសារតែមកឈោជាមេឃុំឈោជាចៅសង្កាត់ឈោជាក្រុមប្រឹក្សាស្រុកឈោជាក្រុមប្រឹក្សាខេត្តដើម្បីយុទ្ធនាការរយៈពេល 2ខែឬក៏60ថ្ងៃជាងហ្នឹងបើយើងអត់យុទ្ធនាការយើងអត់ផ្សព្វផ្សាយតើអ្នកណាដឹងពីពីគណៈបកភ្លើងទៀនតើអ្នកណាដឹងពីគោលនយោបាយរបស់គណៈបកយើងបងប្អូន ជួយរំចិត្តសូមបងប្អូនជួយបន្តផ្សព្វផ្សាយជួយជួយរួមគ្រប់គ្រងមានពូមីមីងបងប្អូននៅក្រៅប្រទេសពីវនីវសុំទៅជួយគ្នាទៅ បាទក្នុងនាមសពរស់ជនខ្មែរយើងជួយឲ្យមានខុសច្បាប់ទេបងប្អូនណាសពរស់ជនខ្មែរ ទឹកចិត្តសប្បុរសធម៌ជួយទៅបងប្អូនអត់មានខុសច្បាប់ទេយើងក្នុងច្បាប់គេហាមឃាត់តែរដ្ឋបរទេសឬក៏អង្គការសមាគមណាមួយដែលរត់ជាគេថាម្ចាស់ដែលមានម្ចាស់ជារដ្ឋបរទេសអីណាមួយនឹងអានឹងគេហាមក្នុងច្បាប់ប៉ុន្តែក្នុងនាមយើងជាសពរោះជួនខ្មែរជាកូនខ្មែរជួយខ្មែរវាអត់មានអីខុសទេ បងប្អូនណាគឺយើងអាចជួយបានបាទខ្ញុំ មានតែប៉ុណ្្នឹងទេលោកពូប៉ែនកសលអរគុណណាស់ដែលលោកពូបានចូលរួមតាមដានហើយអរគុណបងប្អូនកូនក្មួយ កល្យាណមិត្តហើយនិងមនុស្សដែលគ្រប់ជាទីស្រឡាញ់ទាំងអស់គ្នាបាទចូលរួមតាមដានជួយ like ជួយ share ខ្ញុំ live នេះដូចជា1ម៉ោងជាងបងប្អូនណាសូមចប់ប៉ុណ្្នឹងទៅចុះកុំអោយក្រោកឡើងរៀនពេលព្រឹកមិនទាន់ព្រោះមានម៉ោងពេលព្រឹកនឹងទៅម៉ោងរៀនបាទអនឡាញអនឡាញមួយម៉ោងកន្លះហើយអញ្ចឹងទេបើយប់ជ្រៅពេកគឺឡើងក្រោកឡើងរៀនអត់ទាន់បាទសូម សូមអរគុណហើយសូមអរគុណសូមបញ្ចប់ប៉ុណ្្នឹងហើយមិនដឹងថាបងប្អូន មានសំណួរអីយ៉ាងណាយ៉ាងណាទេខ្ញុំមិនបានអានទេហើយឈ្មោះក៏ខ្ញុំមិនបានអានអីចំដែរខ្ញុំឃើញបងប្អូនជួបមកមើលលោតឈ្មោះព្រមព្រៀងបាទសូមសូមអរគុណគ្រប់ព្រះអង្គគ្រប់រូបគ្រប់គ្នាបាទសូមជូនពរបាន សុខចម្រើនសិរីសុខស្ដីហើយជោគជ័យទាំងអស់គ្នានៅ5មិថុនា2022ខាងមុខនេះបាទសូមអរគុណនិងសូមអរគុណសូមអឺ ថ្វាយបង្គំលាសូមជម្រាបលាបាទសូមបញ្ចប់ប៉ុណ្ណេះសូមអរគុណ